ជាបឋមកណាសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់អង្គជំរាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីក៏ជំរាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរនៅតាមបណ្ដាញ YouTube ផងដែរចាមកជួបយើងខ្ញុំទាំងពីរអ្នកនៅថ្ងៃនេះនៅការផ្សាយផ្ទាល់តាមរយៈទូទស្សន៍សម្លេងមនសិការខ្មែរដោយសារព្រឹកមិញនេះងើបពីគេងឡើងខ្ញុំបានឃើញព័ត៌មានថ្មីសាឡាងដែលលោកហ៊ុនសែនគាត់កបាក់ប្រកាសហើយក៏ជាការឆ្លើយតបទៅនឹង ប្រជាពលរដ្ឋភូមិពិសេសគឺនិស្សិតភូមិដែលកំពុងតែប្រតិកម្មឆ្លើយតបនឹងវត្តមានហ៊ុនសែនដែលកំពុងតែបង្ហាញនៅអេរិយាប័តគ្រប់គ្រងមេដឹកនាំប្រជាការមីងអងលៀងដែលជាអក្រិតជនសម្រាប់ប្រជាពលរដ្ឋភូមិ Hello Sophie អូវ៉ាវថ្ងៃនេះស្លៀកពាក់សង្ហាណារៀបចិត្តដំណើរទៅណាដែរអានឹងកូននាំទៅជិះសេះស្វាគមន៍ដល់បងប្អូនយើងទៅកូនម៉ែហ្នឹងហើយ ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូហ្វីថ្ងៃនេះអត់សូម្បីម៉ៃក្មេងក៏អត់ប្រាប់ដែរទុកឲ្យ overrush ហ្នឹងហើយ Merry Christmas ទាំងអស់គ្នាបងប្អូន Pro Vinaction ញ៉ាតិច Pro Vinaction តាព្រោះ Pro Vinaction ដោយសារបនបន Vinaction ហ្នឹងគឺជាបនរបស់ប្រពៃណីជនជាតិស្បែកសអញ្ចឹងខ្ញុំអត់សូវជាថានិយាយចំខ្ញុំអត់ប្ររពទេអត់ចាប់អារម្មណ៍ចាប់ ខ្ញុំមានខ្ញុំមានដើមគ្រឹះស្មាក់កូនគេធ្វើតាំងដើមគ្រឹះស្មាក់ដើមអីដើមវៃណាត់បោមគឺភាសាល្មមគេហៅថាវៃណាត់បោមណាមានតាំងដើមឈើដើមអីដាក់ភ្លើងដាក់អីមានក៏ប៉ុន្តែខ្ញុំមិនជាថាអធិកធមប្រពអីទេកូនគេធ្វើទៅជាមួយអាកូនឆ្កែជើង4គេហ្នឹងគេជួបជុំពីរអ្នកគេគ្នាគេគ្នាគេហ្នឹងទៅគេធ្វើទៅតែខ្ញុំខ្ញុំអត់ទេខ្ញុំធ្វើតែចូលឆ្នាំខ្មែរ ហើយនឹងសែនព្រេនបន្តិចបន្តួចទៅពេលភ្ជុំបិណ្ឌនឹងចូលឆ្នាំចិនឧស្សាហ៍គ្រួសារខ្ញុំគាត់កាត់កូនចៅចិនអញ្ចឹងហើយខ្ញុំប្រពរធ្វើតែបើថាបងគ្រឹះស្មាក់ធ្វើតិចតួចណាស់តែកូនកូននេះគេធ្វើដោយសារគេជាក្មេងកើតនៅស្រុកនេះបើខ្ញុំការកូននៅទូចអត់ហ៊ានធ្វើទេខ្លាចកូនវាលពឹសយើងមើលកូនម្នាក់ឯងទៅវា stress ចាប់វាមិនទាន់ខ្លាចកូនឆក់ខ្សែភ្លើងឆក់អីអត់ហ៊ានធ្វើទេចាំកូនធំ ពេលកូនធំវាអស់អារម្មណ៍ចង់ធ្វើទៅកូនហ្នឹងហើយតែក៏ខ្ជិលមកទៅមិនដែលចាប់អារម្មណ៍ផងរវល់ច្រើនពេកញ៉ៃញ៉ៃអីឡៃតែតែញ៉ាគ្រឿងទៅអស់មកឈ្មុកមកអីញ៉ៃញ៉ៃហត់ហត់ទាំងកូនហ្នឹងខ្ជិលមកទៅអត់ដែលចាប់ចូលឆ្នាំខ្មែរក៏មិនចូលឆ្នាំចិនក៏មិនចូលអារ៉ុបក៏មិនចូលខ្ញុំអត់ចូលទាំងអស់ដើម្បីរក្សាចាដើម្បីរក្សាបើចូលខ្លះក៏ល្អមួយយ៉ាងដែរបើយើងចូលទៅក៏សុបាយដែរណាយើងបនប្រពៃណីជាតិគេហ្នឹងក៏យើងចូលដែរទៅក៏សុបាយដែរណា ហ្នឹងសូមស្វាគមន៍បងប្អូនចាឥឡូវនេះបងប្អូនអឺរូម៉ានីរូម៉ានីចាជំរាបសួរចាជំរាបសួរជំរាបសួរបងស្រីអឺសុនួនក្មួយជំរាបសួរអ្នកមីនិងបង ស្រីជាទីចរាចចាជំរាបសួរអរគុណច្រើនជូនពរមិនថាបងប្អូនមកពីខាងណាទេមេលីច័ន្ទអឺតាំងសំអាតអូជំរាបសួរជំរាបសួរបងបិសាចប្រុស Merry Christmas លក្ខិណាកំពង់ចាមចាតាអេតចាយចុះតាអេតចាយនឹងមកយំទុកនៅលហេមលហាមែនទាំងបលឹមដាក់នោះវេទនាបើម្លេះរុំរុំចាគេលេងយំគេសបាយហើយហ្នឹងហ្នឹងហើយចាំឃើញខ្ញុំយំចាំយំពេលឃើញខ្ញុំសបាយសបាយទៅក៏មិនឯងគេសបាយមួយមកមួយក្បាលឌឺ Merry Christmas ចាចាសួស្តីសួស្តីសួស្តីបងប្អូនហេងសុខសុខហៃ ចាតាអេចាយកុំយំអីចាំឲ្យសូហ្វីថាស្ពាល់មួយយំអីណាតាអេចាយណាកុំយំអីម៉ាក់មិនឲ្យសូហ្វីថាស្ពាល់មួយ Provinathan ប្រវៃណាស្វ័យណាថនចាមិនថាយ៉ាងណាទេខ្ញុំសូមជូនពរនៅប៉ុនគ្រីស្មាស់ដែលជាប៉ុនប្រពៃណីជនជាតិសាសស្បែកសនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរសូមមាន សុខភាពល្អទាំងអស់គ្នា សូមឲ្យជាឲ្យផុតនៃជំងឺដល់កាយសាហាវដែលកំពុងរាតត្បាតពិភពលោកនេះសូមឲ្យបងប្អូនសុខភាពល្អទាំងអស់គ្នានៅគ្រប់ទិសទីមិនថានៅទីណាទេសូមឲ្យជួបតែសេចក្តីសុខចម្រើនមិនថាបងប្អូននៅទីណាទេសូមឲ្យល្អល្អល្អទាំងអស់គ្នាបើជាតិមុខខ្ញុំជំពាក់កម្មអ្នកណាអត់មានតាមពិតអ្នកដែលជំពាក់កម្មបងប្អូនខ្មែរមានហ៊ុនសែនទេអ្នកធម្មតាអត់មានទេពីសុខាចាសួស្តីបេះដូងធំណាចាសួស្តីសួស្តី អមុតស៊ូសុនរាមសួស្តីម៉ៃក្មេចាសួស្តីស៊ូសុនរាមអឺសម្ដេចជំរឿនចូលមកចែកញ៉ែលេងបើសិនមានពេលអានឹងថ្ងៃនេះប្រធានបទថ្ងៃនេះប្រធានបទយើង គឺលោកហ៊ុនលោកហ៊ុនសែនគាត់ទៅរកដំណោះស្រាយជូនភូមិហ្នឹងហើយអញ្ចឹងទេយើងដាក់សំណួរសួរគាត់ប្រទេសយើងហ្នឹងមានប្រជាធិបតេយ្យហើយឬនៅបានតែគាត់រកដំណោះស្រាយរកលទ្ធិប្រជាធិបតេយ្យជូនភូមិអញ្ចឹងទេយើងសូមសំណូមពរឲ្យគាត់មករកដំណោះស្រាយជូនខ្មែរសិន មុននឹងគាត់រកដំណោះស្រាយជូនគេអញ្ចឹងសូមឲ្យបងប្អូនជួយបញ្ចេញមតិទាំងអស់គ្នាចា៎ហ្នឹងហើយយើងឃើញចំណេះមួយរបស់លោកហ៊ុនសែនគាត់បានចាហ៊ុនសែនគាត់បានអឺមិនសាមញ្ញគ្រូសាខ្ញុំគាត់ស្ដាប់លោកគ្រូសូនតារាខ្ញុំអត់ជួលឆ្នាំជាមួយ គេទេបងប៉ុន្តែខ្ញុំស្រវឹងជាមួយគេគេជួលកែជួលនឹងគេទៅទៅចាគេជួលកែជួលគេដែរឆ្លងឆ្នាំនឹងឆ្លងឆ្នាំចា ឆ្លងឆ្នាំខ្ញុំឆ្លងចាឆ្លងឆ្នាំខ្ញុំឆ្លងចាតាមប្របនគ្រីស្មាស់ហ្នឹងខ្ញុំក៏ចូលរួមធ្វើជាមួយគេដែរមិនមែនថាអត់ធ្វើ ទេ ចូលរួមមកថារៀបចំឲ្យកូនអីចឹងប៉ុន្តែមិនធ្វើ ដូចជាចូលឆ្នាំខ្មែរមិនធ្វើ ដូចជាបនភ្ជុំបិណ្ឌ ដែលខ្ញុំរៀបចំត្រឹមត្រូវដើម្បីឲ្យកូននោះបានដឹងណាឬក៏ចូលឆ្នាំចិនអញ្ចឹងខ្ញុំរៀបចំដោយសារគូសាខ្ញុំគាត់កូនកាត់អញ្ចឹងខ្ញុំរៀបចំដើម្បីឲ្យកូនដឹងពីប្រពៃណីរបស់ខ្លួនពីប្រភពដើមរបស់ខ្លួននឹងខ្ញុំរៀបចំត្រឹមត្រូវខ្ញុំមានការរៀបចំឲ្យត្រឹមត្រូវប៉ុន្តែប៉ុនគឺស្មាត់នេះខ្ញុំគាត់ថារៀបចំតិចបន្តួចអញ្ចឹងទៅឲ្យកូនសบายសบายមើលគេឯងពីច្រើនកូនវាច្រើនទៅជួបជុំមិត្តភ័ក្តិនឹងក្រៅអញ្ចឹងទៅហ្នឹងហើយប៉ុនគឺបងប្អូនហ្នឹងហើយថ្ងៃនេះប្រធានបទដែលខ្ញុំចង់ចេញមកនិយាយគឺតកតងនឹងលោកហ៊ុនសែន ដែលគាត់បានបដិញ្ញាចិត្តចាអរគុណច្រើនចាអរគុណច្រើនដែលបានជួយពើយើងខ្ញុំតាពីអ្នកមានសុខភាពល្អទីចាសួស្តីមុនគ្រឹះស្មាក់ពួកអារ៉ុបតែដល់ពេលធ្វើម្ហូបញ៉ាំសិនហូបស្មែសិនហូបខ្មែរថ្ងៃនេះគេញ៉ាំទាអាំងធម្មតាថ្ងៃនេះគេញ៉ាំកងានអាំងណាថ្ងៃនេះតែយើងបាញ់ញ៉ាំកងាននេះហ្នឹងហើយអូខេចាប្រធានបទថ្ងៃនេះដូចមុននេះបន្តិចកូនសាលខ្ញុំគាត់បានជម្រាបប្រាប់បងប្អូនហើយតង អំពីលោកហ៊ុនសែនគាត់បានបញ្ញាគាត់បានអះអាងគាត់បានអះអាងឲ្យបញ្ញាចិត្តថាគាត់នឹងនាំយក នៅគាត់នឹងនាំនាំឲ្យភូមិមានលទ្ធិប្រជាធិបតេយ្យឡើងវិញអញ្ចឹងក្នុងនាមយើងដែលជាប្រជាពលរដ្ឋខ្មែរហើយដែលជាជនរងគ្រោះដោយសារតែការសម្លាប់នៅលទ្ធិប្រជាធិបតេយ្យដល់ឬគល់នៅក្នុងប្រទេសកម្ពុជាសប្តាហ៍នេះតើយើងមានការអស់សំណើចនិងមានការថាហួសចិត្ត យ៉ាងណានៅសម្ដីរបស់លោកហ៊ុនសែនអញ្ចឹងយើងចូលរួមទាំងអស់គ្នាក្នុងការបញ្ចេញមតិក្នុងនាមជាពលរដ្ឋខ្មែរយើងឃើញមនុស្សម្នាក់ដែលខ្លួនឯងកំពុងតែធ្វើឲ្យពលរដ្ឋខ្មែរណាធ្វើទុកបុកម្នេញធ្វើបាបពលរដ្ឋខ្មែរសម្រាប់នៅលទ្ធិប្រជាធិបតេយ្យនៅក្នុងស្រុកខ្មែរតែបែរជាអះអាងខ្លួនឯងនឹងទៅជួយស្ដារនៅលទ្ធិប្រជាធិបតេយ្យនៅប្រទេសភូមាហ្នឹងហើយហើយហ៊ុនសែនក៏កំពុងតែមានការឈូសចាប់ខំសម្បានឹងប្រជាពលរដ្ឋភូមាជាពិសេសគឺនិស្សិតភូមា ដែលបានដុតរូបហ៊ុនសែនក៏ដូចជាយករូបហ៊ុនសែននឹងយកទៅជន់យកទៅអីចឹងបង្ហាញអំពីការប្រឆាំងនៅវត្តមាន របស់ហ៊ុនសែននឹងទៅជួបមេដឹកនាំមីងអង្លៀងដែលប្រជាពលរដ្ឋភូមិមាននឹងចោទថាគឺជាជនប្រកាសហើយយើងឃើញសម្ដីហ៊ុនសែនមួយទៀតហ៊ុនសែនបាននិយាយប្រើភាសាមួយដែលយើងមិនអាចទទួលយកបានក្នុងនាមយើងជាពលរដ្ឋខ្មែរនេះគឺយើងយើងអត់គ្រប់គ្រងនឹងសម្ដីហ៊ុនសែនទេ ហ៊ុនសែនថា បើមិនឲ្យខ្ញុំនឹងទៅជួបរដ្ឋាភិបាលតើឲ្យខ្ញុំទៅជួបពួកប្រៃហ៎ហ៊ុនសែនប្រើភាសានឹងហ៊ុនសែន កំពុងមើងងាយពលរដ្ឋភូមិណាហ៊ុនសែនឯងកំពុងតែមើងងាយពលរដ្ឋភូមិមីហើយធ្វើបាបពលរដ្ឋខ្លួនឯងមិនអស់ចិត្តមិនចង់ចង់ទៅធ្វើបាបពលរដ្ឋចូលរួមជាមួយមីងអង្លៀងធ្វើបាបពលរដ្ឋភូមិមីទៀតទេ ហ៊ុនសែនឯងច្រឡំមាត់ទេណាហ៊ុនសែនប្រយ័ត្នត្រូវក្បាលត្រូវក្បាលនឹងដុំថ្មរបស់ពលរដ្ឋភូមិមានណាពលរដ្ឋឯងប្រយ័ត្នត្រូវក្បាលនឹងដុំថ្មរបស់ប្រជាពលរដ្ឋភូមិមាននេះខ្ញុំគាត់តែសូមប្រាប់ទេខ្ញុំប្រាប់អញ្ចឹងជាភាសាប្រមាថដ៏ធ្ងន់ធ្ងរកន្លែងភាសាហ្នឹងអញ្ចឹងយើងចូលរួមបងប្អូនគ្នាចាអញ្ចឹងចាប់ដើមសូហ្វី ស្ដាយម៉ែក្មេតបានដាក់អារៀងចូលចូលទៅក្នុងនឹងអញ្ចឹងសូមឲ្យបងប្អូនចុចម៉ែក្មេតបើកមើលខមមិនបងប្អូននៅក្នុងនេះព្រះគ្រិស្ណាបង ហ្នឹងអា Merry Christmas បងអឺអាហ្នឹងគេហៅគេអឺ Provinactin ប្រាំអត់ចេះទេអាហ្នឹងហើយយើងអឺដែលយើង តាមដានព័ត៌មានណាហើយលោកហ៊ុនសែនដែលគាត់ខឹងនឹងពលជនជាតិភូមាដែលភាសានិយាយហ្នឹងគាត់មិនត្រូវរិះគន់ត្រឡប់ទៅវិញទេគាត់មិនត្រូវគាត់ត្រូវត្រូវធ្វើមិនដឹងធ្វើមិនលឺ តែក៏លោកហ៊ុនសែនគឺគាត់រសើបគ្រប់រឿងតែម្ដងអ្នកណានិយាយគឺថារសើបគ្រប់រឿងតែម្ដងគាត់អត់គិតពីការរបស់គាត់អ្វីគាត់ត្រូវធ្វើឯងណាគាត់គិតតែពីណារិះគន់គាត់ថាម៉េចណានិយាយថាម៉េចណានិយាយថាម៉េចគឺថាយកអាអារឿងដែលគេរិះគន់ហ្នឹងទៅរកកណោះស្រ័យមិនមែនគេរិះគន់ឲ្យមកប្រឆាំងវាយប្រហារគេត្រឡប់ទៅវិញទេក្នុងនាមយើងជានាយករដ្ឋមន្ត្រីក្នុងនាមជាមេដឹកនាំអាហ្នឹងបានជឿជាគំរូទេហើយអញ្ចឹងយើងចាំបាច់ធ្វើនាយករដ្ឋមន្ត្រីទៅអី ណាទៅធ្វើនាយករដ្ឋមន្ត្រីគឺត្រូវការមានការរិះគន់អានឹងជាការរឿងធម្មតាហ្នឹងឯងចាហើយបើយើងរិះគេរិះគន់ហើយយើងយើងអត់អត់ដូចនៅប្រទេសខ្មែរយើងពលរដ្ឋខ្មែររិះគន់សំណូមពរអ្វីមួយអត់រកដំណោះស្រាយហើយមានតែចោលគេប្រកាន់គេចាក់គេដាក់គុករករឿងគេអីសពបែបយ៉ាងទាំងអស់អាហ្នឹងឯងដែលយើងថាតាំងនាមជាមេដឹកនាំត្រឹមត្រូវយើងមិនមែនហ្នឹងឯងយើងយើងមិនមែនធ្វើអ្វីត្រូវទាំងអស់ហើយណាលោកហ៊ុនសែនណាណា ហើយក៏មិនមែនណាគេស្រឡាញ់យើង100%ដែរហើយអាការដែលយើងដឹកនាំណាដែលគេមិនពេញចិត្តនេះគេរិះគន់ណាអានឹងយើងត្រូវធ្វើអ្វីដូចណាដូចជាគណៈបកសង្គ្រោះជាតិចឹងចោតប្រកាន់លោកកឹមសុខាថាក្បត់ជាតិចាប់គាត់យកទៅដាក់គុកចាប់កូនចៅគេរំលាយគេយកគេរំលាយគណៈបករបស់គេអីសោះបែបយ៉ាងទាំងអស់ហើយដល់ទៅពេលពលរដ្ឋគ្រប់គ្រងសង្គ្រោះជាតិគេចេញមកតវ៉ាក្រោករឿងគេតាមចាប់តាមសម្លាប់តាមចងគេ អានឹងជីមិនមិនមិនអាចអាចតាំងខ្លួនថាជាមេដឹកនាំប្រកាន់លទ្ធិចិត្តបតាយទេអានឹងគេហៅថាយើងជាមេដឹកនាំដាច់ប្រគំនេះដាច់ការបើសិនជាគណៈបកសង្ជាតិមេដឹកនាំសង្គ្រោះជាតិណាគាត់ក្បត់ជាតិឧទាហរណ៍ចាគាត់ក្បត់ជាតិអញ្ចឹងគាត់ក្បត់ជាតិតែលោកគឹមសុខាទៅហើយគេក្នុងក្នុងគណៈបករបស់គេគេរើសអ្នកណាមួយដែលគេពេញចិត្តយកមកធ្វើនេះជាបន្តបន្តទៀតណាដូចឧទាហរណ៍លោកសំរងស៊ីក៏ផ្ទេតំណែងឲ្យលោកគឹមសុខា ណាដើម្បីដើម្បីគាត់នីតិចេញក្រៅប្រទេស ហើយដល់ទៅពេលចៅលោកកឹមសខាក្បត់ជាតិអញ្ចឹងលោកកឹមសខាត្រូវផ្ទេរតំណែងនឹងខ្ញុំឲ្យអនុប្រធានតតទៀតដើម្បីដឹកនាំគណៈបកគេបន្តទៅទៀតអានឹងជាការត្រឹមត្រូវមិនមែនចោតមេគេឲ្យតាមចាត់តាមចង់តាមរំលាយកូនចៅគេសពបែបយ៉ាងណាអានឹងឯងដែលខ្លួនឯងមិនទាន់បង្កើតប្រទេសខ្លួនឯងបង្កើតបានផលិតធិបជាតបតៃផងមិនទាន់មិនទាន់រកដំណោះស្រាយជូនជាតិខ្លួនឯងផងបង្កើតតែបញ្ហាគ្រប់ច្រកលហោអស់ហើយទៅរកដំណោះស្រាយជូនភូមិយ៉ាងម៉េចហ៊ុនសែនមិនអាចទៅរកដំណោះស្រាយជូនភូមិបានទេ ជនជាតិភូមាណាដែលភាគច្រើនក៏គាត់មានបញ្ហាដូចនៅក្នុងប្រទេសដែលហ៊ុនសែនកំពុងធ្វើគណៈបកសង្គ្រោះដូចគ្នាអញ្ចឹងណាហើយបើយើងណាបើយើងមិនតាន់ធ្វើជាគំរូគេផងយើងតែតែជិះរំលាយគេចាប់គេដាក់គុកដូចនៅមីងអ៊ុំលៀងអញ្ចឹងយើងមិនតាន់ធ្វើជាគំរូគេផងតែយើងទៅរកដំណោះស្រាយគេយ៉ាងម៉េចមានភាសាអ្វីទៅនិយាយជាមួយគេគេជឿយើងឲ្យគេឲ្យតម្លៃយើងគេអត់ឲ្យតម្លៃទេមានតែគេមើលងាយមើលថោកយើងអាហ្នឹងគឺវាថោកដល់ខ្ញុំជាខ្មែរនេះណាលោកហ៊ុនសែន អញ្ចឹងមុនទៅរកដំណោះស្រាយជូនពលជនជាតិភូមាមុនទាំងឲ្យគេទៅរកគេជូនប្រជាធិបតេយ្យឲ្យគេត្រូវខ្លួនឯងនេះមិនមែនខ្លួនឯងបង្កើតបកដតីដតីជំទាវថាខ្លួនឯងប្រទេសប្រកាន់ប្រជាធិបតេយ្យទេអ្នកណាក៏ដឹងដែរប្រទេសហ៊ុនសែនគឺជារបបដាច់ការកុម្មុយនីសដាច់ការធ្វើកិច្ចជួនចិនរាល់ថ្ងៃហ្នឹងណាបានមិនចេះរកដំណោះស្រាយបង្កើតតែបញ្ហាជនជាតិខ្លួនឯងហើយតាំងខ្លួនឯងជាជាជាជាមេខាងប៉ៃអាស៊ីហ្នឹងអាស៊ីអាស៊ានហ្នឹងអឺ រូបភាពដែលហ៊ុនសែនកំពុងធ្វើហ្នឹងហ៊ុនសែនដែលកំពុងធ្វើហ្នឹងបើតាមសមត្ថភាពណាហ៊ុនសែនកំពុង តែចូលទៅលុកលុយកំពុងតែចូលទៅ បំផ្លាញកំពុងតែទៅចូលរួមសម្លាប់ប្រជាពលរដ្ឋភូមាជាមួយនឹងមេដឹកនាំភូមាមានអង្លៀងយើងដឹងហើយណាពិភពលោកនេះថាជាបន្តបន្ទាប់រដ្ឋាភិបាលរបស់ក្រុងភ្នំពេញកំពុងតែរង នៅគំនាបកំពុងតែរងនៅទរណកម្មពីសហគមន៍អន្តរជាតិ ដោយសារតែការសម្លាប់នៅលទ្ធិប្រជាធិបតេយ្យតើហ៊ុនសែនមាន ពាក្យឯណាទៅនិយាយណាអះអាងប្រាប់ពលរដ្ឋភូមាថាខ្លួននឹង ទៅស្ដារនៅលទ្ធិប្រជាធិបតេយ្យនៅភូមាបើខ្លួនឯងគឺជាបុគ្គលម្នាក់ដែលកំពុងរង នៅទីរដ្ឋកម្មជា បន្តបន្តពីសហគមន៍អន្តរជាតិដោយសារតែការសម្លាប់នៅលទ្ធិប្រជាធិបតេយ្យនៅក្នុងស្រុកខ្មែរខ្ញុំសួរត្រឡប់ទៅហ៊ុនសែនឯងវិញអញ្ចឹងហើយហ៊ុនសែនឯងពេលនិយាយនោះហ៊ុនសែនឯងប្រើខួរគិតក៏ប្រើអណ្ដាតកលាស់ ខ្ញុំសួរតែឆ្ងល់ចេះមានប្រើខួរក្បាលគិតទេឬមួយអណ្ដាតកលាស់បានហ្នឹងគេតែកលាស់និយាយអាងតែអណ្ដាតអត់ឆ្អឹងអណ្ដាតអត់ឆ្អឹងរបងប្រុសចេះតែកលាស់ទៅហ្មងអាមួយវាសួរអញ្ចេះវាសួរថាពីរអ្នកហ្នឹងស្រឡាញ់ហ៊ុនសែនណាស្រឡាញ់ស្ទើលេបែបឆ្អែតបាយមួយទឹកស្មាតូប្រាប់ត្រង់ណាគុំនិយាយចឹងណា ធ្វើឲ្យម៉ែក្មេងក្អួតឡើយយោចង់លបួលពោះលឺសូននិយាយចឹងលបួលពោះចង់ក្អួតណាបងប្អូនយើងយើងមិនមែនថាយើងយើងមានមោទនភាពណាបើសិនជាប្រទេសយើងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនខ្លាយទៅជាប្រទេសប្រធានអាស៊ីមែនពិតប្រាកដមែនបើសិនជាប្រទេសយើងមានឈ្មោះបោះសម្លេងដូចគេប្រទេសយើងដែលប្រកាន់ប្រជាធិបតេយ្យល្អអត់ចាស់ដូចគេយើងខ្លាយជាប្រធានអាស៊ីហ្នឹងគឺយើងមានមោទនភាពណាក៏ប៉ុន្តែយើងបែរជា អាម៉ាស់មុខដោយសារប្រទេសយើងហ្នឹងវាអាក្រក់ជាងគេ រឿងណាដែលកំចាត់សម្រាប់ខ្មែរគ្នាឯងបំបិត សិទ្ធអីសពបែបយ៉ាងទាំងអស់ហ្នឹងហើយតាមធម្មតាបើសិនជាគេឲ្យគេជ្រើសរើសឲ្យលោកសောហ៊ុនសែនធ្វើជា ប្រធានគ្មានអ្នកណាគេជ្រើសរើសទេ គេមិនឲ្យជ្រើសរើសជាដាច់ខាតពីព្រោះអ្នកណាក៏ដឹងដែរ30 40ឆ្នាំនេះការដឹកនាំប្រទេសរបស់ហ៊ុនសែនអ្នកណាក៏ដឹងដែរណា ចូលចិត្តគម្រាម គេសម្រាប់គេ ចូលចិត្តតាំងខ្លួនជាអស្ចារ្យយកប្រទេសខ្មែរទាំងមូលធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួន ចង់លក់ចង់ដូរចង់ឲ្យអ្នកណាស្លាប់ចង់ឲ្យអ្នកណារស់ចង់ឲ្យអ្នកណាធ្វើអីតាមតែអំពើចិត្តអាកន្លែងហ្នឹងហើយបានយើងគេមិនចង់ឲ្យលោកហ៊ុនសែនតែធ្វើយ៉ាងម៉េចគឺត្រូវតែប្រធានបន្តវេនណាអឺច្បាប់គេវាអញ្ចឹងគឺច្បាប់គេអញ្ចឹងអញ្ចឹងតែហ៊ុនសែនបានធ្វើជាប្រធានអាស៊ានហ្នឹងមិនមែនដោយសារតែសមត្ថភាពទេមិនមែនដោយសារតែសមត្ថភាព ឬក៏ដោយសារប្រទេសខ្មែរគឺជាប្រទេសមួយ ដែលមានភាពល្អប្រសើរផ្នែកលទ្ធិប្រជាធិបតេយ្យទេមិនមែនទេគឺវេនអ្នកសាវេនដល់វេនទោះបីហ៊ុនសែនជាស្អីក៏ដោយត្រូវតែទទួលធ្វើជាប្រធានអាស៊ានប៉ុន្តែតាមមើលទៅអាស៊ាននឹងត្រូវរងនៅភាពអាម៉ាក់តាមនៅនៅនៅនៅវេនរបស់ហ៊ុនសែននឹងហើយពួកហ៊ុនសែន កំពុងតែបំផ្លាញនៅអត្តពលនិង ប្រជាប្រិយភាពរបស់អាស៊ាន ហ្នឹងហើយហើយធម្មតាអាស៊ានណាពីការដែលប្រទេសខ្មែរមានការនៅពេលដែលអាស៊ានលោកដៃចូលមកជួយហ៊ុនសែនតែងស្រ័យថាចេះអាស៊ានអត់លោកគឺថាអាស៊ានគោលការណ៍របស់អាស៊ានគឺមិនលូកលាន់នៅក្នុងអធិបតេយ្យភាពនៃប្រទេសណាមួយទេប៉ុន្តែឥឡូវនេះហ៊ុនសែនខ្លួនឯងបំពេញនឹងអ្វីដែលហ៊ុនសែនធ្លាប់និយាយហ៊ុនសែនបំពេញនឹងសម្ដី ខ្លួនឯង មិនចឹងបានន័យថាមនុស្សហ៊ុនសែននេះជាមនុស្សដែលគ្មានសម្ដីខ្លួនឯងវាថាឲ្យវាមានសុក្រតិភាពឲ្យវាមានអាភាពឲ្យថាច្បាស់លាស់គឺថាហ៊ុនសែនគឺជាមនុស្សនិយាយកលិចកលិចគឺថាគ្មានអីច្បាស់លាស់ទេរកភាពច្បាស់លាស់កន្លែងណាមួយគ្មានទេហ៊ុនសែនណាហ៊ុនសែនដូចបន្ទងចឹងដូចបន្ទងចឹងធ្វើយ៉ាងម៉េចក៏ដោយឲ្យតែទៅមុខ ណាគេអូនបងអូនធ្លាប់ឃើញអន្ទង់ខ្ញុំចំណាត់អាពន្ធខ្ញុំធ្លាប់ចាប់អន្ទង់ហ្នឹងហើយពេលយើងចាប់អន្ទង់អាអន្ទង់វាអត់ខ្វល់ទេវាបែរទៅណាក៏ដោយសំខាន់វារួចចេញពីដៃយើងវាអត់ខ្វល់ទៅឆ្វេងទៅស្ដាំសំខាន់វារួចចេញពីដៃយើងហ៊ុនសែនដូចគ្នាចឹងសម្ដីកលិចកលិចបត់ឆ្វេងបត់ស្ដាំបលើបំភ្លេការពិតតាមមិនដោយឲ្យតែហ៊ុនសែននឹងកាន់តំណែងបន្តទៅទៀតរាល់ថ្ងៃហ៊ុនសែនកំពុងតែមិនមែនតែមកកុហកពលរដ្ឋខ្លួនឯងហ៊ុនសែនកំពុងតែកុហកពិភពលោក ថាខ្លួនឯងជាមេដឹកនាំប្រកាន់លទ្ធិធិបតេយ្យលទ្ធិប្រជាធិបតេយ្យពិតប្រាកដតាមពិតមានណា ចេញតែចោលពីបបោមាត់ហ្នឹងណាដូចគេឲ្យគ្រប់សិទ្ធិមនុស្សចឹងគេឲ្យគ្រប់សិទ្ធិមនុស្សណាហ៊ុនសែនមានគ្រប់សិទ្ធិមនុស្សណាណាគេឲ្យគណៈបកសង្ជាតិចូលត្រឡប់ទៅវិញរឿងរឿងរំលែកគណៈបកសង្ជាតិគណៈបកជាតិអាហ្នឹងគឺរំលោភសិទ្ធិពលរដ្ឋណាពលរដ្ឋគាត់យកសិទ្ធិរបស់គាត់យកទៅបោះឆ្នោតឲ្យសង្គ្រោះជាតិ ហើយដល់ពេលរំលាយគណៈបករបស់គេគេចាក់មេគេទៅដាក់គុកហើយតាមរករឿងតាមគម្រាមកំហែងគេមិនឲ្យគេធ្វើអ្វីអាហ្នឹងឯងរំលោភសិទ្ធិរបស់គេអញ្ចឹងហើយបានបានបានគេមើលឃើញថាហ៊ុនសែនមិនអាចខ្លាយទៅជាប្រទេសមិនអាចខ្លាយទៅជាមេដឹកនាំប្រកាន់ជាតិបតៃបានទេរាល់ថ្ងៃនេះនោះហើយយើងទៅរកដំណោះស្រាយគេយ៉ាងម៉េចណែដល់តែពួកខ្ញុំទៅធ្វើបដកម្មជាមួយជនជាតិមាននៅបាក់គួនណាហ៊ុនសែនចង់ទៅរកឲ្យទៅរកចោះប៉ុន្តែមុននឹងទៅនឹងដោះស្រាយបញ្ហាខ្លួនឯងសិនបើខ្លួនឯងអយបតាជាប់គូតនឹង យ៉ាខ្ញុំសង្កេតតាចោះពូននឹងទៅរកដោះស្រាយគេមិនសួរជេហ្នឹងហើយតែពួកយើងចូលទៅរួមធ្វើបដកម្មជាមួយជនជាតិភូមាគឺពួកគាត់សប្បាយចិត្តមែនទេពួកគាត់សប្បាយចិត្តបានយើងចូលរួមព្រោះអីគោលដៅយើងតែមួយគោលដៅយើងតែមួយគោលដៅយ៉ាងម៉េចគោលដៅគឺថាចង់ឲ្យប្រទេសនីមួយៗខ្លាយទៅជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យប្រកបមិនរំលោភសិទ្ធិពលរដ្ឋមិនរំលោភសិទ្ធិមនុស្សដែលខ្លួនឯងកាន់កាប់នេះហ្នឹងហើយ អញហីអញ្ចឹងឯងហ៊ុនសែនដាក់ឲ្យតែឥឡូវជនជាតិភូមាចេញមកធ្វើបាតុកម្មយ៉ាងម៉េចគេមកជន់រូបហ៊ុនសែនឯងឲ្យគេឃើញទាំងធ្វើ ការដឹកនាំប្រទេសខ្លួនឯងវាតោកយ៉ាក់40ឆ្នាំវាតោកយ៉ាក់ជាងគេទៀតណាគេណាហ្នឹងហើយគេណាប៉ុន្តែហ៊ុនសែនណាបើយកឈ្មោះថា ជានាយករដ្ឋមន្ត្រីខ្មែរទៅនិយាយមើលគេតាមមុខក៏ក៏ពលរដ្ឋភូមាមិនមើលផងបើសិនជាយកឈ្មោះត្រឹមតែជានាយករដ្ឋមន្ត្រីរបស់ប្រទេសខ្មែរទៅនិយាយមើលគេពលរដ្ឋភូមាណាឲ្យអាចចុះ ប៉ុន្តែសប្តាហ៍ដែលចង់ទៅដែលថាទៅទៅប្រទេសភូមានឹងយកឈ្មោះប្រធានអាស៊ានយកអាស៊ានទេហើយស្រីមក៏ថាពួកយើងចេះណាហ្នឹងហើយពួកខ្ញុំចេះជាងហ៊ុនសែនឆ្ងាយណាស់ហ៊ុនសែនរៀនទៅថ្នាក់ទីប្រហែលទី4ទី5ហ្នឹងណាហ្នឹងហើយតែ40ឆ្នាំហ៊ុនសែនដឹកនាំប្រទេសមិនមែនដោយសារបញ្ញាឆ្លៀសវៃរបស់គាត់ទេដោយសារយួននៅពីក្រោយចិត្តនៅពីក្រោយណាបើថាតាហ៊ុនសែនយកគំនិតចំណេះដឹងខ្លួនឯងដឹកនាំប្រទេសតោកយ៉ាជាងណា ពលរដ្ឋអាស៊ីអាក្ដួចស៊ីអាស្អីអាច្រាំងអាអាស្អីគេអាកច្រាំងអាកច្រាំងស្រូវគ្មានស៊ីផងតែមើលនោះយ៉ាងហ្នឹងរាល់ថ្ងៃនេះច្រាំងយ៉ាច្រាំងហ្នឹងហើយគាត់អត់ដឹងស្រូវមិនអីមិនទេនោះហ្នឹងហើយចឹងខ្ញុំប្រាប់ត្រឡប់ទៅហ៊ុនសែនវិញណាមុននឹងចង់ទៅដោះស្រាយបញ្ហាឲ្យភូមិមានណាដោះស្រាយបញ្ហាខ្លួនឯងសិនថាខ្លួនបញ្ហាខ្លួនឯងដោះស្រាយចេញនៅ សម្លាប់លទ្ធិប្រជាធិបតេយ្យធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះហើយប្រទេសភូមាគឺជាប្រទេសមួយក្រោយដែលដែលពលរដ្ឋភូមាបានបានបានស្គាល់ច្បាស់អំពីអ្វីទៅដែលហៅថាលទ្ធិប្រជាធិបតេយ្យនៅ ពេលដែលអ្នកស្រីអ៊ុងសានស៊ូជីក៏ដឹកនាំប្រជាពលរដ្ឋភូមាស្គាល់ច្បាស់ណាស់ណាបើចឹងហ៊ុនសែនឯងកុំចង់សាកជាមួយពលរដ្ឋភូមាហើយកុំឈឺចាប់ ុំឈឺចាប់ជាមួយនឹងពលរដ្ឋភូមិមាឯកធើប៉ុណ្ណឹងនឹងលឿននឹងទៀតខ្ញុំចង់ប្រាប់ថាអីចឹងទេខ្ញុំទៅសើពលរដ្ឋភូមិមាជាងខ្មែរយើងបន្តិចខ្មែរយើងគាត់តស៊ូក្រៃមនាលដែរប៉ុន្តែយើងអត់ស្រោះគ្នាអ្នកតស៊ូតែអ្នកតស៊ូប៉ុន្តែភូមិមាគេស្រោះគ្នាភូមិមាគឺគឺគឺគឺគេអត់សូវមានបែងបាក់បាក់ពួកច្រើនដូចខ្មែរយើងព្រោះតែខ្មែរយើងគឺសឹងតែដូចមករៀមដៃយកបែកគ្នាខ្ញាច់ទេ ដែលភូមិវាគេមានតែប្រហែលប៉ាក់ណាមានតែអឺដូចពីដែរម៉ែក្មេក3ណាណាតែយុទ្ធសាស្ត្រយួនកូនម៉ែយុទ្ធសាស្ត្រយួនគេបំបែកចឹងពួកគេបំបែកខ្មែរឲ្យទៅជាដុំដុំដុំចឹងដើម្បីគេស្រួលគ្រប់គ្រងបើកាលណាគេឲ្យខ្មែររួមកម្លាំងគ្នាខ្មែរនឹងនិយាយត្រូវគ្នាអញ្ចឹងយួនវាប្រើគ្រប់វិធីបំបែកខ្មែរទៅជាដុំតូចតូចដើម្បីស្រួលគេគ្រប់គ្រងយ៉ាយ៉ាហ្នឹងហើយហើយអញ្ចឹងទេហ្នឹងហើយហើយអញ្ចឹងទេប្រទេសដែលខ្មែរសពថ្ងៃហ្នឹង សូមផ្ដាំទៅពួកអំពើមករាបើក្របភ្នែកឡើងពួកឯងកុំល្ងងខ្លៅពេកណាពួកឯងជាខ្មែរពួកឯងឲ្យចាញ់បោកយួនយួនមើងងាយដល់អញហើយដឹងអត់អញថោកដោយសារឯងថោកដោយសារពួកឯងហ្នឹងដោយសារឯងពួកឯងជឿពួកអំពើមករាបានយួនមើងងាយឯងដល់សិនជាពួកឯងក៏មើងមិនកុំកុំកុំកុំជឿពួកអំពើមករាយួនអត់មើងងាយអញបានទេអញប្រាប់ឯងទៅណារាល់ថ្ងៃហ្នឹងយួនមកឲ្យទាំងពូជូអញដាក់លើក្បាលពួកឯងស៊ីត្រីខ្មែរយកទ្រព្យសម្បត្តិមានបានទ្រព្យសម្បត្តិរបស់ខ្មែរតែពួកឯងទៅគ្រប់គ្រងអាយួនទៀត អញទៅវាហួសចិត្តណាអញហួសចិត្តមែនទេណាណាដល់តែពេលខ្មែរគ្នាឯងពួកឯងតាមចោតគេតាមសម្លាប់គេតាមរោរឿងគេអីសោះបែបយ៉ាងតាមតាពួកអំពើបារម្ភពី7ខួបបានណាចាប់ផ្នែកផ្នែកដឹកនាំប្រទេសឲ្យបរទេសមកឈ្លានពានឲ្យបរទេសមកគ្រប់គ្រងប្រទេសឲ្យបរទេសមកឲ្យធ្វើឲ្យធ្វើផ្ជុះធ្វើភ្លៀងនៅក្នុងប្រទេសខ្លួនឯងតាមអំពើចិត្តអត់មានចេះខ្មាស់ពលរដ្ឋភូមិមា ខ្ញុំកើតក៏ទៅហ៊ុនសែនហាមាត់ប្រើភាសានឹងចេញរួចមែនតើខ្ញុំថាហ៊ុនសែនហ៊ុនសែនឯងគួរតែយកតឡោកបើថានៅ អាទឹកក្នុងប្រគួនវាខ្មៅខ្លាំងពេកឆ្លោះមិនឃើញមុខយកតឡោកដងយកយកយកអញទឹកយកតឡោកដងទឹកពីងហើយឆ្លោះមើលមុខខ្លួនឯងស្ដាប់ចម្ដីខ្លួនឯងមើលថាខ្មាស់ខ្លួនឯងហ៎សពថ្ងៃហ្នឹង អាតាឡោកហ្នឹងវាល្ងិតល្ងិតអាចមើលអត់ឃើញទេយកអាចារ្យសសអាចារ្យសសដាក់ទឹកទៅឲ្យឆ្លោះមើលទៅគេលោកឃើញបន្តិចក៏ឃើញសបន្តិចតែហ៊ុនសែនហ្នឹងខ្មៅអាប់ស្រាប់ផងយ៉ាដឹកនាំប្រទេសខ្លួនឯងមិនទាន់មានប្រកាសដោះស្រាយទេបណ្ដោយឲ្យបរទេសមកឈ្លានពានណាឲ្យឈ្លានពានមកកើតបង្កើតភ្ជុះកើតភ្លៀងគ្រឿងញៀនណារៀបចរាចរាចរពេញចរាចរពេញផ្ទៃប្រទេសគ្រប់គ្រងបាននេះសប្តាហ៍ថ្ងៃហ្នឹង ខ្ចីដង្ហើមសេដ្ឋកិច្ចគេដកទាំងស្រុងខ្ចីដង្ហើមសេដ្ឋកិច្ចចិនហើយនឹងយួនដកទាំងស្រុងអត់មានអ្វីជារបស់ខ្លួនឯងទេសប្តាហ៍ថ្ងៃហ្នឹងម៉េចម៉េចខ្ញុំស្គាល់ហ៊ុនសែនអាតែណាគេចង់ស្ដារនៅលទ្ធិប្រជាធិបតេយ្យជួយពលរដ្ឋភូមិចេះខ្មាស់គេហ៎យីបានហៅថាមនុស្សខ្លៅនិយាយអានេះគេថាអាល្ងងទូហ្មងណានិយាយអត់មាន ការអៀនខ្មាស់ហ្មងណាហ៊ុនសែនខ្ញុំមិនបាទតែមិនពេកបាទតែមិនពេកនេះអឺ សុសនក៏ប៉ុនកុមារក៏ថាបងអើយស្តូបវិមានឈ្នះឈ្នះអដាក់តម្កល់អីសម្កល់សម្ភារៈសឹកដែលយួនឆ្លៀនពៀនខ្មែរថ្ងៃ7មករាឃើញទេវាមិនឆ្លៀនពៀនយើងមកមានបានលើទឹកដីរបស់យើងហើយវាយក អាសម្ភារៈនោះដាក់ឲ្យខ្មែរគោរពទៀតថាវាមិនជួយខ្មែរវាបោកអានោះវាបោកក៏រត់វារត់តែខែពួក7មករារហូតខៅដល់កពួកឯងនេះណាវាឆ្លៀនពៀនយើងហើយវាឲ្យយើងគោរពវាទៀតវាល្ងងដល់ថ្នាក់ហ្នឹងណា អញឈឺចាប់ហ่าពួកឯងល្ងងខ្លៅពេកជឿតាពួក7មករាក្តៅមែនទេណាអញបើសិនជាខ្លាយទៅជាស្អីគេអីគេបលឹងអូបលឹងដូនតាអញកាច់ពួក7មករាងាប់ទៅអស់ពួកទុកពួកឯងអត់ចំណេញណាទៅពួកឯងទេសោះអាបលឹងកូនដូនតានឹងគ្មានអាណាគេគ្រប់នៅវាគ្រប់តាវិញ្ញាណខណ្ឌអាហូជីមិញអស់អាបលឹងដូនតាខ្មែរវាអត់មានអាណាគ្រប់អញកាច់ពួកឯងទៅដល់អស់ពួក7មករាហ្នឹងឯងពួកបកាច់យក ខ្ញុំចេះតែហ៊ានជាមួយសូហ្វីនឹងត្រឡប់មកវិញណាខ្ញុំចង់បញ្ជាក់ប្រាប់ទៅវិញណាមុនមុនហ៊ុនសែនឯងចង់ទៅដោះស្រាយណាចង់ទៅដោះស្រាយបញ្ហាភូមិមាដោះស្រាយបញ្ហានៅ ក្នុងប្រទេសខ្មែរសិនណាធ្វើម៉េចឲ្យខ្មែរនឹងមានលទ្ធិប្រជាធិបតេយ្យដោះស្រាយបញ្ហាប្រជាពលរដ្ឋខ្មែរធម្មតាថ្ងៃបនថ្ងៃទៀនចឹងខ្ញុំអត់ចង់និយាយអីទេណាមួយរយៈនេះក៏ប៉ុន្តែខ្ញុំឃើញភាសាដែលហ៊ុនសែនឯងនិយាយមកនេះណាវាហួសហេតុពេកធ្វើបាបពលរដ្ឋឯងមិនអស់ចិត្តចង់ទៅធ្វើបាបពលរដ្ឋភូមិមា ខ្ញុំនឹងចូលរួមជាមួយនឹងពលរដ្ឋភូមិក្នុងការធ្វើបដកម្មប្រឆាំងនឹងវត្តមានរបស់ហ៊ុនសែនឯងដែលទៅដែលធ្វើដំណើរទស្សនកិច្ចនៅខែ1នេះទៅជួបនឹងមេដឹកនាំភូមិនេះមេងលៀងនេះខ្ញុំនឹងចូលរួមបដកម្មជាមួយនឹងពលរដ្ឋភូមិនៅក្នុងប្រទេសល្មងនឹងហើយតែមានការធ្វើបដកម្មខ្ញុំនឹងចូលរួម ចូលរួមស្រែកប្រឆាំងជាមួយនឹងពលរដ្ឋភូមិខ្ញុំខ្ញុំគ្រប់គ្រង100%ទៅដល់និស្សិតភូមិ ដែលគាត់ដែលដុតរូបហ៊ុនសែនឯងនឹងគាត់ប្រឆាំងប្រឆាំងនឹងវត្តមានហ៊ុនសែនឯងព្រោះហ៊ុនសែនឯងណាពីណាមិនល្បីពិភពលោកនេះដែលមានឈ្មោះស្អុយលើសកម្រងទៀតដែលក្នុងក្នុងការធ្វើបាបពលរដ្ឋខ្លួនឯងហើយមិនឥឡូវទៅចោលដៃចង់ធ្វើបាបពលរដ្ឋភូមិទៀតឯងប្រជាពលរដ្ឋភូមិអត់ត្រូវការក្បាលហ៊ុនសែនឯងទៅនាំយកលទ្ធិប្រជាធិបតេយ្យឲ្យគាត់ទេ ពួកគាត់កំពុងតែតស៊ូយ៉ាងក្រាញនានាក្នុងការទាមទារយកលទ្ធិប្រជាធិបតេយ្យត្រឡប់មកវិញអត់ត្រូវការក្បាលហ៊ុនសែនឯងទៅយកទៅឲ្យគាត់ទេធ្វើមិនឲ្យក្បាលហ៊ុនសែនឯងណាប្រគល់ឲ្យតពលរដ្ឋខ្មែរនឹងបានហើយឥឡូវឧទាហរណ៍ស្រាលស្រាលឲ្យពួក7មករាវាមានខួរក្បាលភ្លឺបន្តិចអាពួក7មករាអញប្រាប់ពួកឯងអាហ៊ុនសែនណាឧទាហរណ៍វាអត់មានលុយទេតើវាយកលុយទៅឲ្យគេយ៉ាងម៉េចបើវាអត់មានលុយហ្នឹង ឧទាហរណ៍ស្រាលស្រាលស្រុកខ្មែរវាអត់មានលទ្ធិប្រជាធិបតេយ្យទេតើវាទៅរកដំណោះស្រាយឲ្យគេយ៉ាងម៉េចប្រជាធិបតេយ្យហ្នឹងវាអត់ទៅវាមិនរួចតែជំរឿនទៅថ្ងៃប៉ុនក៏អញអត់សម្រាកដែរណាថ្ងៃប៉ុនក៏អញជេរហើយណែក្រៅកាហាយដល់យីចេញមកភ្លើចៃម៉ៃភ្លើចឹងមេដឹកនាំខោទៀតធ្វើបាបពលរដ្ឋខ្លួនឯងអស់ចិត្តចង់ទៅធ្វើបាបពលរដ្ឋគេទៀតខ្លួនឯងអត់មានសេចក្តីសុខទេ តើយើងបកគោលសេចក្តីសុខឲ្យគេយ៉ាងម៉េចបើខ្លួនឯងក្តៅក្រហាយផ្ទះអន្តែងមានតែកំណត់បាច់បាញ់សម្រាប់កាប់ចាក់គេហើយយើងទៅផ្ដល់សេចក្តីសុខឲ្យគេយ៉ាងម៉េចវាអត់មានផ្ដល់តែខ្លួនឯងមានយ៉ាងម៉េចផ្ដល់ឲ្យគេយ៉ាងហ្នឹងក្តៅក្រហាយផ្ទះតែងចាប់សម្រាប់ចាប់ដាក់គុកអីសពបែបយ៉ាងកោះរាល់ថ្ងៃរាល់ថ្ងៃហ៊ុនសែនក្នុងខ្លួនហ៊ុនសែនណាបើសិនជាហ៊ុនសែនមានសេចក្តីសុខហ៊ុនសែនបកគោលសេចក្តីសុខជូនពលរដ្ឋគ្រប់គ្នាអត់មានចាប់អត់មានចោលអត់មានសម្រាប់អ្នកណាឯងតែរាល់ថ្ងៃហ៊ុនសែនមានតែការក្តៅក្រហាយមានអាច អាអាស្អីអាស្អីអាអាដេរឆាណាអាកំណិតមិនយិតដេរឆានអាកាប់អាសម្លាប់អាចាប់អាចងអាកំណិតបីសាច់មានតួបងអាហ្នឹងអញ្ចឹងហ្នឹងឧទាហរណ៍ដែរណាស្លាពួកអាពួកពួកអាពួកអា7មករាអាហ្នឹងបាទអញ្ចឹងឧទាហរណ៍ឧទាហរណ៍ឲ្យពួកហ្នឹងណាហ៊ុនហ្នឹងហ៊ុនសែនក៏កំពុងនាំយកនៅការឈឺចាប់ដែលពលរដ្ឋខ្មែរបានទទួលសប្តាហ៍ថ្ងៃនេះ ពលរដ្ឋភូមិមាគាត់ឈឺចាប់នឹងមេដឹកនាំដែលរបស់គាត់ធ្វើបាបគាត់សម្រាប់គាត់ហើយគាត់កំពុងឈឺចាប់នឹងមេដឹកនាំគាត់ហើយឥឡូវនេះហ៊ុនសែនកំពុងយកនាំយកនៅអង្គើដល់ថោកទៀតភាពសាហាវខូខើយងខ្នងរបស់ខ្លួននេះយកទៅឲ្យពលរដ្ឋភូមិមាទៀតហ៊ុនសែនឯងគិតថាពលរដ្ឋភូមិមាមិនមើលមិនឃើញសម្ដានថោកទៀតរបស់ហ៊ុនសែនឯងក៏អីហាហ៊ុនសែនឯងចង់នាំយកនៅភាពសាហាវខូខើយងខ្នងរបស់ហ៊ុនសែនឯងនេះ ទៅសាព្រោះឲ្យពលរដ្ឋភូមិមេទៀតហ៎មុនណានឹងហ៊ុនសែនទៅរក ដំណោះស្រាយជូនប្រទេសភូមាបើសិនជាយើងគ្មានសមត្ថភាពយើងអត់មានទេយើងទៅតាក់ទងនៅជប៉ុន នៅកូរ៉េនៅអីកម្ពុជាអាស៊ីអានឹងគេមានលទ្ធិជាផ្ទៃត្រឹមត្រូវជាកូរ៉េទៅតំណាក់តំណងមេដឹកនាំគេដើម្បីធ្វើការជាមួយគ្នាទៅរក ដំណោះស្រាយជូនភូមាកុំតាំងខ្លួនឯងជាអ្នកអចារអង្គជាជាប្រធានអាស៊ីអាស៊ាននឹងឲ្យទៅរកដំណោះស្រាយអាចផេះអាចអាផេះ 40ឆ្នាំបង្កើតតែបញ្ហាខ្ញុំមកបើសិនជាឲ្យខាងពួកកូរ៉េពួកជប៉ុនហើយខាងបៃតងពើទីអាស៊ីខ្ញុំទទួលយកបានព្រោះប្រទេសគេគេប្រកាន់ភ្ជាប់គោរពសិទ្ធិមនុស្សគេប្រកាន់ភ្ជាប់លំជាធិបតេយ្យគេឲ្យតម្លៃសិទ្ធិមនុស្សគេឲ្យតម្លៃពលរដ្ឋគេឲ្យតម្លៃមនុស្សជាទូទៅអញ្ចឹងទេបើសិនជាដល់វេនគាត់ណាគឺល្អតតែមែនតែនបើសិនជាដល់វេនកូរ៉េអានឹងអាចប្រទេសយើងអាចមានប្រជាធិបតេយ្យ តែទៅដល់វិញអាមនុស្សដេរិឆានហ្នឹងវាយកតែមកគំនិតដេរិឆានទៅឲ្យគេណាយកតែការក្តៅក្រហាយយកទៅឲ្យគេ គេមានស្អីអញ្ចឹងមិនថាមុននឹងទៅរកដំណោះស្រាយឲ្យគេត្រូវរៀបចំប្រទេសខ្លួនឯងឲ្យคล้ายទៅជាប្រទេសដែលគេអាចទទួលយកបានដែលពលរដ្ឋអាចទទួលយកបានណារៀបចំឥឡូវអត់ទាន់ហួពេលទេឲ្យគណៈបកសង្គ្រោះជាតិទៅដល់តែឲ្យនៅស្រុកខ្មែរមិនអស់ចិត្តចង់ទៅនាំយកកោឈ្មោះស្អុយដោយគម្រងយកទៅចាក់ចោលនៅភូមិមាទៀតឯង គេឈ្មោះដល់ស្អុយអាសោកលើសកំរួងហ្នឹងណាស្អុយនៅស្រុកខ្មែរមិនអស់ចិត្តចង់យកទៅចាក់ចោលនៅភូមិមាទៀតការជាប្រវត្តិសាស្ត្រហ៎ធ្វើបាបពលរដ្ឋខ្មែរមិនអស់ចិត្តចង់ទៅចូលរួមទៅទៅចូលរួមដៃគ្នាជាមួយ នឹងមានអង្លាធ្វើធ្វើបាបពលរដ្ឋភូមិមាទៀតហ៎ហ៊ុនសែនហ៊ុនសែនគិតថាអង្គើដល់ថោកទៀតរបស់ហ៊ុនសែនអីពលរដ្ឋភូមិមាអត់ដឹងហ៎ មិនបាច់ចង់ទៅជួយនាំនៅលទ្ធិប្រជាធិបតេយ្យជូនពលរដ្ឋភូមិទេនាំទៅឲ្យតែពលរដ្ឋខ្មែរនឹងសឹងទៅបានហើយហ្នឹងហើយមានតែ6 7 10លាននេះឯងធ្វើមិនឲ្យគាត់មានសក្តីសុខទៅឲ្យជូនគាត់តែអត់បាច់ពលរដ្ឋខ្មែរនឹងប្រជាធិបតេយ្យពិតប្រកបមិនខ្លាំងខ្លាំងដូចសប្តាហ៍នេះទេធ្វើមិនឲ្យពលរដ្ឋខ្មែរ6 10លានអ្នកជាងណាទទួលបាននៅលទ្ធិប្រជាធិបតេយ្យពិតប្រកប សប្តាហ៍ហ្នឹងប្រជាពលរដ្ឋខ្មែរគ្មានទេពាក្យថាលទ្ធិប្រជាធិបតេយ្យមានតែក្នុងกระดาษទេហ៊ុនសែនឯងបោកប្រាស់បើខ្មែរមានលទ្ធិប្រជាធិបតេយ្យមែនណាមិនមែនពលរដ្ឋខ្មែរវេទនាណាឯណាទៅសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរធ្វើទុកបុកម្នេញគាត់គ្រប់រូបភាពគំនាបអន្តគំនាបរបស់សហគមន៍អន្តរជាតិធាក់ទៅជាបន្តបន្ទាប់ដោយសារអីហ៊ុនសែនឯងខ្លួនឯងក្បាលហ៊ុនសែនឯងខ្លួនឯងត្រដឹងខ្លួន មូលហេតុអីបានជាអើញសហគមន៍អន្តរជាតិគេដាក់គំនាបទៅណាដាក់តន្តកម្មទៅជាបន្តបន្ទាប់ដោយសារការសម្លាប់ចោលនៅលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាគេឲ្យស្ដារឡើងវិញនៅលទ្ធិប្រជាធិបតេយ្យឈប់ឈប់រំលោភសិទ្ធិមនុស្សតែក្បាលហ៊ុនសែនឯងទេ ដែលមិនព្រមអនុវត្តតាមផ្កើនឌឺហើយខ្លួនឯងឯណាចង់ឲ្យទៅស្ដារនាំមកនៅលទ្ធិប្រជាធិបតេយ្យឲ្យភូមិមា និយាយទាំងងងឹតងងុលនេះមិនហៅថាល្ងងទូមែនហ៊ុនសែនអើយហ៊ុនសែនខ្ញុំសង្វេចឹងណាហ៊ុនសែនឯងមុនស្លាប់ទៅបន្សល់អីខ្លះឲ្យកូនចៅឬមួយមានតែក្លិនអាសោតស្អុយដោយគំរងហ្នឹងហ៊ុនសែនមែនតើខ្ញុំសង្វេចឹងកាន់តែចិត្តងាប់កាន់តែធ្វើបង្កើតនៅឯភាពក្លិនដល់ស្អុយលើគំរងឲ្យកូនចៅនៅជីវិតចុងក្រោយហ្នឹងរហូតឥឡូវមានកំណត់ឯណា ចង់បង្កើតឯកាបន្តអំណាច ដូចជាកូរ៉េខាងជើងគេប្រទេសខ្មែរប្រទេសប្រកម្មយលទ្ធិប្រជាធិបតេយ្យសេរីពហុបកៈពហុបកប្រគួតប្រជែងក្នុងការដឹកនាំប្រទេសក្រោមការបោះឆ្នោតទេថោកទៀតទៅថោកទៀតទៅហើយកុំឈឺចាប់ប៉ុណ្ណឹងចាំមើលតែវត្តមានទៅដល់ស្រុកភូមាទៅណាដល់មីយ៉ាន់ម៉ាទៅធ្វើបាបពលរដ្ឋខ្លួនឯងមិនអស់ចិត្តចង់ទៅអញចូលដៃជាមួយអក្រិតជនឯងធ្វើបាបពលរដ្ឋភូមាទៀតណា អានឹងឲ្យការឆ្លើយតបមួយដែលល្អប្រសើរដល់ស័កសមអឺអាស៊ីយើងអាស៊ីយើងមានប្រមាណប្រទេសចូលក្នុងអាស៊ីយើងហ្នឹងប្រទេសជប៉ុនហើយកូរ៉េអត់ចូលក្នុងអាស៊ីជួយជួយជួយ ប្រាប់ផងបើសិនជាបងប្អូនអត់ដឹងខ្ញុំថាទៅក៏បងណាចូលជប៉ុននេះចូលតើកូរ៉េនៅក្នុងអាស៊ីតើប្រទេសនៅក្នុងអាស៊ីប៉ុន្តែវាអត់មានក្នុងចង្កោមអាស៊ីហ្នឹងឯងមិនចូលជួយបកស្រាយផងជួយបកស្រាយមូលហេតុដើម្បីមក នៅក្នុងអាស៊ានហ្នឹងក៏តែអត់នៅក្នុងអាស៊ានអត់នៅក្នុងអាចង្កោមនេះគេហ្នឹងអាស៊ានគឺអត់នៅក្នុងចង្កោមអាស៊ាននៅក្នុងអាស៊ានហឹមអាចេញមកភ្លឺភ្លឺចឹងនាំនាំតែភាពអាម៉ាស់ឲ្យឲ្យកូនខ្មែរចំនួនក្រោយតែពីណាគេសួរថាអ្នកឯងជាខ្មែរដែលមានមេដឹកនាំបង្កើតតាក្លិនអសោបស្អុយដូចគម្រោងចឹងខ្មាស់គេណា អាស៊ានមាន10ប្រទេស ចាអាស៊ានមាន10ប្រទេសប៉ុន្តែក៏នៅក្នុងហ្នឹងអឺឥឡូវមានមាន4មាន3ប្រទេសហើយដែលដែលប្រឆាំងណាដែលប្រឆាំងមិនឲ្យមានវត្តមានមេដឹកនាំរបបភូមិនឹងចូលរួម នៅក្នុងអាស៊ាន10ប្រទេសចានៅក្នុងអាស៊ាន10ប្រទេសអត់មានមែនតែបងបងខ្ញុំថាខ្ញុំថាគីឡូអាស៊ីយើងហ្នឹងបៃអាស៊ីហ្នឹងវាចូលរួមទាំងអស់គ្នាមានទាំងអស់ប្រទេសហ៎ អាស៊ានមាន10ប្រទេសអាស៊ានបើថាអាស៊ីកូរ៉េជប៉ុននៅក្នុង អាស៊ីប៉ុន្តែអាស៊ានខ្ញុំយល់អានៅក្នុងអាស៊ីតែចង់និយាយក្នុងចង្កោមដែលគេជ្រើសរើសក្នុងដើម្បីជឿជានេះនេះហ្នឹងអានេះវាបញ្ញាស៊ីវាអាស៊ីអាស៊ីយើងវាធំហ្នឹងហ្នឹងហើយអាស៊ានអាស៊ានមានតែ10ប្រទេសតែ10ប្រទេសជប៉ុនទេជប៉ុនទេអូអញ្ចឹងអត់មានស្មារតីហ្នឹងគឺគេរាប់ ចូលដែរជប៉ុនក៏រៀង តែទោះជាកណាក៏ដោយគាត់អត់ចូលក្នុងកាលហ្នឹងក៏ដោយប៉ុន្តែក៏យើងអាចយកធ្វើគាត់ជាគំរូបានដែរព្រោះប្រទេសគេប្រកាន់ជាសក្តីល្អហ្នឹងហើយស្ដាយហេតុអីមិនព្រមមិនព្រមឲ្យជប៉ុននិងកូរ៉េចូលអាស៊ានទទួលមូលកោហ៊ុនសែនឲ្យដើរត្រង់ផ្លូវយ៉ាកុំច្រឡំអាស៊ីនិងអេសានអាស៊ីមានច្រើនប្រទេសណាស់ប៉ុន្តែសហសហគមន៍អាសាន មាន10ប្រទេសចាសហគមន៍អាសាន អាស៊ានតាន់សហគមន៍អាស៊ានមាន10ប្រទេសញ៉ាចឹងមាន មាន10ប្រទេសនោះប្រទេសណាខ្លះថៃដែរខ្មែរថៃយួនចឹងដែរយួនដែរហ្នឹងហើយមានមានថៃខ្មែរយួនអឺពីលីពីនដែរមានពីលីពីនហ្នឹងហើយមីយ៉ាន់ម៉ាមីយ៉ាន់ម៉ាប្រទេសប្រទេសអន់អន់ហ្នឹងចឹងហ៎ដែលគេជឿអោមានដែរនៅក្នុងហ្នឹងអាសានបូក គេហៅអាសានបូខ្ញុំអត់ដឹងខ្ញុំអត់ដឹងខ្ញុំខ្ញុំអត់ខ្ញុំអត់ដឹងថាតើអាស៊ីអាមកថាអាស៊ីណាតែខ្ញុំហៅហានក៏អាន ខុសកុំសើចនៅព្រោះភាសាយើងវាស្លីស្លីហ្នឹងឯងអាស៊ីហ្នឹងវាមានច្រើនប្រទេសប៉ុន្តែអានឹងសមាគមនឹងអាអាសានេះអ្នកដែលគេរៀបចំដើម្បីឲ្យប្រទេសហ្នឹងមានធ្វើការតំណែងតំណងគ្នាទៅរកដំណោះស្រាយរួមគ្នានេះហ្នឹងហើយ ឯងចឹងទេខ្ញុំស្ដាយដែលប្រទេសល្អល្អបានចូលរួមជាមួយចូលសិតតែប្រទេសអាកាពីអាកាពីអញ្ចឹងទៅពិបាកស្អាកាពីដូចគ្នាណាដូចមីអ៊ុំលៀងក៏កាពីហ៊ុនសែនក៏កាពីថៃក៏កាពីហើយសាពួកអាកាពីកាពីហ្នឹងទៅហ្នឹងហើយទៅធ្វើការជាមួយថៃគេខ្លាំងបោកគេណាទំតាមមេដឹកនាំដឹកនាំដោយរបបយោធានឹងទេបែបធ្វើប្រេះប្រាស់ហោះពីមុនថៃគេមានលទ្ធិប្រជាធិបតេយ្យគេដឹកនាំរបស់គេល្អហ៎ យ៉ាថៃល្អតែឥឡូវវាល្អណាស់ពីមុនល្អតែឥឡូវអីឥឡូវចូលក្នុងរបបស្អីណាអឹមយកតាហ៊ានប៉ាលីយកមករៀបប្រធានមកដឹកនាំប្រទេសគេមិនពេញចិត្តយកនេះអញ្ចឹងវាឡើងកពិអាទាំងអស់តែគ្នាព្រោះគេកពិទាំងអស់តែគ្នានឹងណាជួយណាបានអត់មានចិនទេអត់មានចិនអត់មានកូរ៉េអត់មានជប៉ុនហ្នឹងហើយអត់មានទេតែប៉ុន្តែចិនវាចង់គ្រប់គ្រងប៉ុន្តែបើមានគឺវាតបោកដោយបងប្អូនយើងគាត់ថាតើគេហៅថា តអាស៊ានបូកនឹងមានចិនមានកូរ៉េមានជប៉ុនមានអីហ្នឹងដល់ហើយដល់ពេលនៅក្នុងក្របខ័ណ្ឌប្រទេសក្របខ័ណ្ឌអាស៊ានមានតែ10ប្រទេសទេដែលនៅក្នុងក្របខ័ណ្ឌអាស៊ានចូលដែរតែគេហៅថាអាស៊ានបូកអញ្ចឹងអាស៊ានបូកហ្នឹងហើយហើយសូមបងប្អូនជួយជួយជួយបញ្ចេញមតិទៅដើម្បីយើងដឹងទាំងអស់គ្នាយើងរៀនតាមគ្នាទៅវិញទៅមកអ្នកដឹងជួយបញ្ចេញមតិទៅអ្នកដែលមិនដឹងគឺយើងរៀនតាមដូចខ្ញុំអញ្ចឹងខ្ញុំអត់ដឹងទេអាស៊ីអាស៊ានឯសានឯណានោះហ្នឹងហើយ ខ្ញុំដឹងតែអាស៊ីហ្នឹងគឺជិតមានច្រើនប្រទេសតែចូលក្នុងអាចង្កោមនៃសមាគមគេគឺខ្ញុំអត់ដឹងថាមានប្រមាណប្រទេសព្រោះខ្ញុំអត់ចាប់អារម្មណ៍ខ្ញុំចាប់អារម្មណ៍តែហ៊ុនសែនវាធ្វើអីខុនពួកខ្មែរហ្នឹងខ្ញុំចាប់អារម្មណ៍តែកែពីប្រទេសខ្មែរខ្ញុំមិនសូវចាប់អារម្មណ៍ប្រមាណទេចាពួកឃើញអាមួយនោះរៀងឡប់ឡប់ចឹងវា comment មករៀងប្រេប្រាស់ចឹងប្លុកវាចោលមួយទៅដើម្បីកុំឲ្យឃើញ comment វារំខានភ្នែកចេះតាមពិតអត់ចង់មើលទេជួនកាលយើងចង់មើល comment បងប្អូនយើងខ្លះដែរ ដូចជួនកាលគាត់មានមតិល្អក្នុងការចូលរួមអញ្ចឹងខ្ញុំក៏យកមកធ្វើជាប្រធានបទក្នុងការឆ្លើយតបណាចាបងប្អូនបើសិនជា comment បងប្អូនអឺល្អខ្ញុំនឹងយកមកធ្វើជាប្រធានបទក្នុងការឆ្លើយតបចាអញ្ចឹងសូមស្វាគមន៍ចាស្វាគមន៍បងប្អូនតទៀតសាមមានហងចាសុស្ដីចាហ្នឹងហើយឥឡូវយើងតទៀតណាតកតងនឹងនឹងចំណាត់នឹងអ្វីដែលហ៊ុនសែនគាត់កំពុងតែប្រតិកម្មឆ្លើយតបទៅនឹងនិស្សិតរបស់ប្រទេសភូមា ដែលពួកគាត់ណាមានការខំសម្បាយ៉ាងខ្លាំងនាំគ្នាដុតឧទ្ធរដោយហ៊ុនសែនដើម្បីឆ្លើយតបនឹងទស្សនកិច្ចរបស់ហ៊ុនសែនដែលត្រៀមនឹងធ្វើដំណើរទៅប្រទេសភូមានឹងជួបមេដឹកនាំរបបក្ររបបមានលៀងនឹងពួកពួកគាត់កំពុងប្រឆាំងប្រឆាំងខ្លាំងមែនទែនអសិនមាន10ប្រទេសថៃម៉ាឡេម៉ាឡេស៊ីឥណ្ឌូនេស៊ី ប្រុយប្រុយណេសិង្ហបុរីយួនឡាវហ្វីលីពីនស្មែចង្កុយស្មែចាអរគុណច្រើនអេសានមានតែខ្មែរ លាវយួនថៃម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីប្រុយប្រុយណេហ្វីលីពីនភូមាសិង្ហបុរីហ្នឹងហើយសិតតែប្រទេសយ៉ាប់យ៉ាប់ណាអញ្ចឹងគេប្រទេសយ៉ាប់យ៉ាប់ហ្នឹងគេឲ្យធ្វើការជាមួយគ្នាចូលជាមួយគ្នាតែយ៉ាប់មានជួយគ្នាមិនបាន តែចាប់ដូចគ្នាមេដឹកនាំចាប់ចាប់ដូចគ្នាជួយគ្នាមិនកើតណាអាមេមេដឹកនាំសមេដឹកនាំដែរដែលដែលដែលក្រាញ់អំណាចដែលដែលលមប់អំណាចតែអញ្ចឹងទៅវាជួយគ្នាទៅវិញទៅមកដើម្បីគ្រប់ក្រាញ់អំណាចបន្តទៀតដោយហ៊ុនសែនណាដូចដូចរបបថៃឥឡូវហ្នឹងអញ្ចឹងណាដូចដូចភូមិអញ្ចឹងដល់ពេលអញ្ចឹងទៅវាត្រូវតែគ្នាវាជួយតែគ្នាទៅវិញទៅមកហ្នឹងដើម្បីក្រាញ់អំណាចហ្នឹងឯងចាយីយ៉ាប់មែនណា ខ្មែរសន្តិភាពគាត់ថាចង់ធ្វើអ្នកនយោបាយដែរប៉ុន្តែអត់ស្គាល់អាស៊ានអាស៊ានមាន10ប្រទេសអាស៊ាន ក្នុងទ្វីបអាស៊ីតែមួយ មានប្រទេស50ប្រទេសខ្ញុំអត់ចង់ខ្ញុំមិនអ្នកនយោបាយណាកុំច្រឡំហើយច្រឡំទៀតណាខ្ញុំគ្រាន់តែចូលចូលចិត្តតាមដានអ្នកនយោបាយចូលចិត្តតាមដានសង្គមកុំច្រឡំចូលចិត្តតែច្រឡំហ្នឹងចឹងអ្នកឯងគ្រប់គ្នាតាមដាននយោបាយសិនអ្នកនយោបាយហ្នឹងតែគាត់ខ្ញុំចេញមុខសកម្មតែប៉ុណ្្នឹងតា អ្នកគេទៅយោបាយគេមិនដាច់ខ្វល់លោកពួកខ្ញុំហ្នឹងអ្នកយោបាយគេថាលើលើគេមិនដាច់ខ្វល់ហ្នឹងតែគ្រាន់តែយើងចូលរួមណាសកម្មជាមួយពួកគាត់បែងចែកឲ្យដាច់ពីគ្នាណាអញ្ចឹងពលរដ្ឋតាមដាននយោបាយសិស្សពលរដ្ឋទាំងអស់សិស្សអ្នកនយោបាយអញ្ចឹងខ្ញុំក្នុងនាមជាពលរដ្ឋគាត់ថាខ្ញុំចេញសកម្មគាត់ថាចេញមុខជាងគេក្នុងនាមជាពលរដ្ឋមិនមែនអ្នកនយោបាយទេណាបើខ្ញុំជាអ្នកនយោបាយមិនធ្វើឡប់ឡៃពីលាវ៉ាស្អីចឹងទេតែខ្ញុំតាំងនាមខ្ញុំជាពលរដ្ឋ មតិរបស់ខ្ញុំគំនិតរបស់ខ្ញុំមនសិការរបស់ខ្ញុំកុំច្រឡំតទៅទៀតណាកុំច្រឡំហ្នឹងហើយសំណាំឃ្លាំងមឿងសុស្ដីពួកម៉ាចាចាហ្នឹងឥឡូវយើងតទៀតណាតកតងនឹងហ៊ុនសែនខ្ញុំនៅតែមិនអស់ចិត្តណានៅតែខ្ញុំនៅតែមិនអស់ចិត្តនៅតែនិយាយដដែលដដែលនៅតែនិយាយត្រឡប់ទៅត្រឡប់មកតកតងនឹងអ្វីដែលហ៊ុនសែនគាត់កំពុងតែអឺថា មានចំណាត់ការគាត់តែងតែនិយាយអះអាងគាត់ស្វែងរកនៅឯដំណោះស្រាយជូនទៅដល់ពលរដ្ឋភូមិមាសម្បីតែបញ្ហាគាត់ខ្លួនឯងនេះដែលគាត់កំពុងតែធ្វើទុកបុកម្នេញទៅលើ អ្នកលទ្ធិប្រជាធិបតេយ្យអ្នកដែលឆ្លាញ់នៅអឺគេហៅថាអ្នកលទ្ធិប្រជាដែលយើងមើលឃើញប្រទេសដែលចូលរួមក្នុងអាអាសាហ្នឹងប្រទេសហ្នឹងសិតតែប្រទេសចាក់អញ្ចឹងបើគេឲ្យចងក្រងធ្វើការជាមួយគ្នា ហើយខ្ញុំនិយាយត្រឡប់មកវិញចឹងដូចអ្នកចាក់ចាក់ដូចគ្នាជួយគ្នាមិនកើតគឺវាអត់កើតហ្នឹងហើយហើយវាត្រូវតែគ្នាមើលតាហ៊ុនសែនទៅជួបមួយអ៊ំលៀងត្រូវតែគ្នាសុំក្រុមសុំក្រុមនេះត្រូវតែគ្នាហ្នឹងណាជួយគ្នាត្រូវគ្នាបន្តតំណែងនឹងធ្វើបាបសម្រាប់គេតទៅទៀតហើយចាំមើលមិនជឿមានរកដំណោះស្រាយណាបានទេមានតែទៅជួយគ្រប់គ្រងឲ្យមីងអ៊ំលៀងហ្នឹងដើម្បីបន្តតំណែងហ្នឹងឯងចា អឺអាស៊ានមានម៉ាឡេថៃឥណ្ឌូនេស៊ីសិង្ហបុរីប្រ៊ុយណេយួនឡាវភូមាកម្ពុជាហ្វីលីពីន10ប្រទេសចាអរគុណច្រើនបានជួយប្រាប់ចាតាមពិតពួកខ្ញុំដឹងពួកខ្ញុំប៉ុន្តែក៏យើងភ្លេចឈ្មោះចឹងណាហ្នឹងហើយអត់បានចាំឈ្មោះអស់ចឹងខ្ញុំអត់ខ្ញុំអត់ដឹងទេខ្ញុំអត់ខ្ញុំនិយាយតាមទៅខ្ញុំអត់ដឹងតែម្ដងក្នុងប្រហែលប្រទេសពួកខ្ញុំមិនមែនជាអ្នកនយោបាយ ដែលបានសិក្សាអំពីក្បួនច្បាប់នៃអ្នកនយោបាយទេតែពួកខ្ញុំគឺជាអ្នកតាមដាន យើងប្រើសិទ្ធិជាពលរដ្ឋក្នុងការតាមដានអ្នកនយោបាយណាយើងគឺជាពលរដ្ឋតាមដានមើលអ្នកនយោបាយខ្ញុំគឺជាម្ចាស់ឆ្នោតដែលបោះឆ្នោតឲ្យអ្នកនយោបាយអ្នកនយោបាយមិនមែនជាចវាយរបស់ពលរដ្ឋទេពួកខ្ញុំគឺជាចវាយរបស់អ្នកនយោបាយតាមដានមើលអ្នកបំរើរបស់ពួកខ្ញុំណា ព្រោះអ្នកនយោបាយគឺជាអ្នកបម្រើរបស់ពលរដ្ឋនៅពេលដែលពលរដ្ឋបោះឆ្នោតឲ្យហើយត្រូវតែធ្វើការបម្រើពលរដ្ឋពួកខ្ញុំជាអ្នកតាមដានមើលអ្នកនយោបាយតើធ្វើការតាមអ្វីដែលពួកខ្ញុំចង់បានទេខ្ញុំមកកាន់មើលការមិនទាន់តាមដានប្រទេសខ្មែរស្រុកខ្មែរយើងណាខ្ញុំមកខ្ញុំតាមដានព័ត៌មាននៅប៉ៃយុរ៉ុបអាល្លឺម៉ង់នេះណាដែលប្រទេសខ្ញុំនៅណា ខ្ញុំណាប៉ុសណាគេនិយាយព័ត៌មានណាខ្ញុំចាំទាំងប៉ុសខ្ញុំចាំទាំងម៉ោងទៀតចង់ពេញប៉ុសមួយចូលប៉ុសមួយប៉ុសមួយចូលប៉ុសមួយពីព្រោះខ្ញុំចង់ដឹងខ្ញុំចង់ឮពិភពលោកនេះកើតអ្វីមានមានមានរឿងអ្វីកើតឡើង តែដល់ពេលខ្ញុំតាមដានរឿងស្រុកខ្មែរខ្ញុំបិទបរព័ត៌មានបរទេសខ្ញុំមិនដែរបើកទេទូរទស្សន៍ឥឡូវនោះខ្ញុំមិនដែរមើលទេពួកអីពួកអារឿងស្រុកខ្មែរវាច្រើនពេកវារញ៉េរញ៉ៃពេកគ្មានពេលណាកតានឹកឃើញថា ប្រទេសគេយើងអាចដឹងឮបានប៉ុន្តែយើងគ្រាន់តែមកដឹងមកឮឯងប្រទេសគេបែបមានសក្តីសុខឯងមេដឹកនាំគេល្អហើយយើងបាច់សូម្បីខ្ញុំទៅបោះឆ្នោតគេឲ្យខ្ញុំទៅបោះឆ្នោតក៏ខ្ញុំអត់ទៅបោះដែរហេតុអីខ្ញុំថាខ្ញុំអត់ទៅបោះហើយព្រោះខ្ញុំឃើញថាមេដឹកនាំរបស់គេអ្នកឡើងឡើងមកក៏ដោយគេរកដំណោះស្រាយជូនពលរដ្ឋគេជូនប្រទេសគេបានល្អត្រឹមត្រូវអត់ខ្ញុំមួយអត់ជាបញ្ហាប៉ុន្តែប្រទេសខ្មែរនេះប្រទេសខ្មែរគឺជាប្រទេសមួយដ៏មហាសច្ចាជាទីបំផុតនេះ ដែលអ្នកនយោបាយរបស់ខ្មែរគ្រប់ចំនួនហើយមិនដែលរកដំណោះស្រាយជូនខ្មែរទេកាប់ចាក់សម្លាប់គ្នាដើម្បីតែអំណាចទាំងក្រុមគ្រួសារបកពួតរបស់ខ្លួនរាប់ចំនួនហើយចឹងគាត់ត្រឹមត្រូវពុទ្ធនប៉ុនកុមារទម្លាប់ស្រុកខ្មែរវាបង្វក់មិនឲ្យខ្មែរក្នុងស្រុកតាមដាននិងធ្វើនយោបាយទេគេទុកឲ្យបកប្រជាជនកម្ពុជាធ្វើនយោបាយនិងប្រយ័ត្នស្លាប់ពួកអីគេតែងគម្រាមកំហែងគេតែងគម្រាមកំហែង គឺថាពលរដ្ឋដែលមិនដឹងឮរឿងនយោបាយគឺជាពលរដ្ឋល្អគេតែងតែពន្យល់ពលរដ្ឋខ្មែរឲ្យគិតតែពីរឿងរ៉ូស៊ីចិញ្ចឹមក្រពះទៅសំបីតែក្នុងសាលារៀនគេមិនឲ្យអឺបើនិយាយថាបញ្ជ្រាបចូលនៅ អំពីនយោបាយសង្គមទេគឺគេព្យាយាមបិទបាំងមិនឲ្យកូន ខ្មែរយល់ដឹងអំពីសង្គមជាតិទេហេតុអីបើកាលណាបើឲ្យពលរដ្ឋខ្មែរយល់ដឹងឲ្យយុវជនខ្មែរយល់ដឹងអំពីនយោបាយអំពីចាប់អារម្មណ៍ពីរឿងសង្គមជាតិទៅ យន្តវាពិបាកក្នុងការគ្រប់គ្រងបើចឹងគេព្យាយាមលុបបំបត្តិគេពង្រួកយុវជនខ្មែរតែគ្រឿងញៀនណាគ្រឿងស្រវឹងណាគេផ្សព្វផ្សាយយ៉ាងទូលំទូលាយជាមួយនឹងគ្រឿងញៀនគ្រឿងស្រវឹងយើង មើលការផ្សាយពាណិជ្ជកម្មរបស់គ្រឿងញៀនគ្រឿងស្រវឹងស្រាក្មេងអាយុប្រហែលក៏ទៅទិញបានដែរគ្រឿងញៀនចរាចរពេញផ្ទៃប្រទេសកុំថាឡើយ នៅខាងក្រៅសំបីតែក្នុងវត្តក៏គ្រឿងញៀនវាយលុកចូលទៅដែរឥឡូវថាក្នុងវត្តចោះគ្រឿងញៀនវាយលុកចូលទៅហើយសំបីតែនៅក្នុងគុកក៏គ្រឿងញៀនវាយលុកចូលទៅដែរពួកអាស៊ីពីអញ្ចឹងដូចជាវត្តនៅក្រៅប្រទេសអញ្ចឹងណាបើពួកវាវាអាចចូលមកនិយាយនយោបាយបានតែដល់គណៈបកសង្គ្រោះជាតិពលរដ្ឋទូទៅកន្លែងវត្តមិនមែនកន្លែងនយោបាយលោកលោកខ្លះគឺគាត់អញ្ចឹងដែលលោកដែលពួកអាសេផេមកមកក្រៅប្រទេសគឺភាគច្រើនគឺអញ្ចឹង ហ្នឹងហើយហើយនៅក្នុងស្រុកខ្មែរដូចគ្នាចឹងលោកលោកនិយាយនយោបាយអត់បានទេណាអត់ឲ្យអត់ឲ្យលោកនិយាយរឿងនយោបាយតែប្រសងចូលរួម ក្នុងការធ្វើបដកម្មជួយទៅដល់ជួយទៅដល់ពុទ្ធបរិស័ទដែលជា អ្នកដែលធ្វើចង្ហាន់ប្រគេនលោកណាប្រគេនព្រះសង្ឃក៏ឥឡូវហ្នឹងគឺគេគេបង្កើតច្បាប់មួយព្រោះគេដឹងហើយថាខ្មែរកាន់យកនៅ ពុទ្ធសាសនា ពុទ្ធសាសនាគឺមានអត្តពលខ្លាំងណាស់សម្រាប់សម្រាប់ពលរដ្ឋខ្មែរគឺវាបានជ្រួលជ្រាបទៅក្នុងផ្នែកគំនិតពលរដ្ឋខ្មែរមានតែពុទ្ធសាសនាទេដែលអាចពន្ជ្រាបណាពន្ជ្រាបដាក់ទឿនពន្យល់បានអញ្ចឹងហើយគេរកវិធីធ្វើម៉េចធម្មតាក្នុងបាវចនជាតិយើងសប្តាហ៍នេះនៅក្នុងប្រទេសកម្ពុជាយើងមានជាតិសាសនាព្រះមហាក្សត្រជាតិសប្តាហ៍ជាតិយើងដឹងហើយជាតិខ្មែរគ្រប់គ្រងដោយយួន ក្នុងនៅ ក្នុងស្ថាប័នរដ្ឋសត្វតែយួនគ្រប់គ្រងសាសនាគេព្យាយាមបំផ្លាញសាសនាខ្មែរគេបន្តបង្អាក់គេជន់ឈ្លីកិត្តិយសសាសនារហូត គេបង្កើតច្បាប់ដើម្បីដាក់ដាក់ទុកដាក់ទោសទៅលើសាសនាទៅលើអឺព្រះសង្ឃដែលចូលរួម ជួយទៅដល់ពុទ្ធបរិស័ទដែល ថាតែងតែជួយផ្គត់ផ្គង់ទៅដល់ចង្ហាន់ទៅដល់អឺលោកដែលថា ព្រោះថាពេលលោកធម្មតាពេលណាឃើញពុទ្ធបរិស័ទដែលតែងតែនៅជើងចំណុះជើងវត្តចឹងមានទុកមានមានទោសចឹងអាណិតអសូរជួយចឹងណាហើយតាមធម៌ព្រះពុទ្ធមានដែរគឺព្រះពុទ្ធហ្នឹងឯងដែលជួយប្រស័តលោកចុះបើឃើញសត្វលោកមានទុកមានទោសចឹងហើយបើបើព្រះសង្ឃមិនប្រោះមិនជួយទៅធ្វើតាំងធម៌តាំងសិលមិនបានសូមខ្ញុំសូមអភ័យទោសខ្ញុំមិនសូវចេះរឿងចេះរឿងពាក្យព្រះសង្ឃប្រមាណទេ ក៏ប៉ុន្តែអានេះគឺជាទឹកចិត្តណាប៉ុន្តែគេព្យាយាមបំផ្លិចបំផ្លាញជាតិសាសនាបើបើនិយាយពីព្រះមហាក្សត្រវិញ មហាក្សត្រយើងសប្ថ្ងៃនេះគឺមហាក្សត្រតែងតាំងលោកអត់មានសិទ្ធិអីទេ ចាំតែសញ្ញាតែងតាំងទេ អ្នកលក់លេទៅជាអុកញ៉ាអឺអ្នកអ្នកអីគេលោកគ្រូជោគជ័យអីអីអីអ្នកអីអ្នកតាំងតាំងធរតាំងអីចឹងទៅធ្វើជាអុកញ៉ាធ្វើអីចឹងទៅ មហាក្សត្រយើងគឺមហាក្សត្រចាំកញ្ចក់អត្តលេខាតែងតាំងលោកអត់មានសិទ្ធិនិយាយអីទេអានឹងយើងអត់បន្ទោសលោកទេធ្វើម៉េចបើលោកឡើងសោរាជក្រំតែគេឲ្យតែងតាំងហើយចាំសញ្ញេបំពេញកតបកិច្ចដើម្បី ចូលរួមទទួលខុសត្រូវតែប៉ុណ្្នឹងឯងចាំមកថាសប្តាហ៍នេះបើវចនាជាតិយើងមាននឹងគេបានបំផ្លាញអស់ហើយមុំចង្ក្រានទាំង3នោះគេបានកាប់បំផ្លាញចិញ្ច្រាបមកហើយតែមាននៅទៀតទេមកស្បែឥឡូវនេះអ្នកណាក៏ដឹងដែរ ថាយួនវាគ្រប់គ្រងខ្មែរណាហើយដែលថាថាហ៊ុនសែនណាមិនអាចឲ្យកូនកូនហ៊ុនសែនហ្នឹងអានេះនឹងណៃហ្នឹងឡើងបន្តជួយនាយករដ្ឋមន្ត្រីបន្តខ្ញុំថាអាចឲ្យវាធ្វើអ្វីបានតាមចិត្តហើយអាយព្រោះប្រទេសគេគ្រប់គ្រងហើយហ្នឹងហើយគេខ្វល់រឿងបោះឆ្នោតបោះឆ្នោតដែរណាអញ្ចឹងទេគេអាចលើកអាម៉ាណៃថានេះដឹកម៉ែអាកូនយួនអាដំណក់ឈាមខ្មៅកូនយួននឹងសុខខ្មែរនេះឡើងបន្តតំណែងដើម្បីតែគ្រប់គ្រងខ្មែរសម្រាប់ខ្មែរលេបទឹកដីខ្មែរបន្តទៅទៀតវាអាចធ្វើបាន ហើយអ្នកនៅក្នុងនៅក្នុងពួក CAP ហ្នឹងបានតែត្រឹមមិនពេញចិត្តហ្នឹងបើមេគេទាំងអស់គ្នាយួរហ្នឹងមានមានហ៊ាននិយាយស្អីអត់ហ៊ាននិយាយទេហ្នឹងហើយឥឡូវគេកំណត់ដែរអាណត្តិក្រោយមណែតគឺជាអនាគតនាយករដ្ឋមន្ត្រីខ្មែរអញ្ចឹងពាក្យពាក្យដែលថាខ្មែរប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបកបោះឆ្នោតប្រកួតប្រជែងអីណាកុំសង្ឃឹមមិនសោះឥឡូវយើងឃើញធ្វើស៊ីធ្វើស៊ីមួយក្តៅក្តៅធ្វើស៊ីអីវាលៀងគេ អាពូននឹងអាខ្មាវាអត់មានព្រមថាខ្ណាក់ខ្ណាក់នោះថាឲ្យភ្នាក់កំណើតថាហាប្រទេសខ្មែរប្រកាន់លទ្ធិសម្ដេចបង្កើតគណៈបកជាបង្កើតគណៈបកអន្តះបាញ់អីបើលើអានេះរឿងម៉ែមកតែអីហ្នឹងបង្កើតគណៈបកមកតែអីគេបង្កើតគណៈបកដើម្បីជ្រើសរើសរបស់ឆ្នោតជ្រើសមេជ្រើសរើសមេដឹកនាំហើយបើបង្កើតគណៈបកស្រាប់លើកអានេះរឿងណែតមកអានវាថាប្រជ្រះគ្នាចឹងហ្នឹងហើយវាខ្ជាក់ខួរក្បាលឯងមួយមួយហ្នឹងណាចូលជាជាហត់ហើយ បញ្យល់ហត់ហើយហ្នឹងហើយយើងហ្នឹងមិនចង់និយាយវាដដែលដដែលទេហើយមួយមួយបងប្អូននៅស្រុកខ្មែរគឺគាត់អង្គុយរងចាំគឺគាត់អង្គុយរងចាំអ្នកនយោបាយប៉ុន្តែកុំភ្លេចទេប្រទេសហ្នឹងមិនមែនជាប្រទេសអ្នកនយោបាយណាគឺប្រទេសយើងទាំងអស់គ្នាហើយអ្នកនៅក្រៅប្រទេសណា ហើយអ្នកអ្នកអ្នកនយោបាយអ្នកបង្កើតគណៈបកគាត់អត់រងគ្រោះទេគឺពលរដ្ឋខ្លួនឯងនឹងអាចជួយជនរងគ្រោះអ្នកទៅបង្កើតគណៈបកគឺគាត់អត់មានជនជនរងគ្រោះទេគាត់អ្នកមេដឹកនាំគណៈបកខ្លះមានតែបានលុយថែមផងគេឲ្យលុយដើម្បីបង្កើតគណៈបកគេឲ្យឡានគេឲ្យវិឡាអីសពបែបយ៉ាងទាំងដើម្បីបង្កើតគណៈបកហើយត្រង់ហ្នឹងហើយហើយដល់ពេលហើយដល់ពេលបងប្អូនជនរងគ្រោះនេះទៅបោះឆ្នោតឲ្យគណៈបកដណ្ដីទៅទេដល់ពេលគេជាប់ឆ្នោតជាប់អហ៊ុនសែនដដែលហើយដល់ណាគេជនរងគ្រោះបន្តទៀតគឺយើងឯង ហើយយើងមើលឃើញសពបែបយ៉ាងអស់ហើយយើងនៅរងចាំអ្នកនយោបាយធ្វើអ្វីអ្នកនយោបាយគ្រាន់តែ ណាគ្រាន់តែរកគំនិតមានគំនិតរួមគំនិតចូលរួមទេតែជនរងគ្រោះពលរដ្ឋខ្ញុំនិយាយជាដដែលដែរអញ្ចឹងយើងត្រូវងើបមកទាំងអស់គ្នាប្រទេសយើងទាំងអស់គ្នាមែនមែនប្រទេសអាហ៊ុនសែនបដ ாய் ឲ្យវាធ្វើអីតាមអំពើចិត្តមែនមែនប្រទេសលោកកឹមសុខាគាត់យកពលរដ្ឋឲ្យស្ងាត់ស្ងៀមស្ងៀមតាមគាត់ មិនមែនប្រទេសលោកសាមស៊ីគាត់រកដំណោះស្រាយចូលក្នុងស្រុកខ្មែរចេះតែចាំរងចាំគាត់មិនមែនទេគឺបងប្អូនត្រូវតែមកទាំងអស់គ្នាងើបមកទាំងអស់គ្នារួមគ្នាអឺពូសនផនកុមារគាត់ថាចេះព្រះសង្ឃខ្មែរត្រូវយួនគ្រប់គ្រងតាមរយៈអ្នកធំអស់ហើយអឺខ្ញុំមិននិយាយធម្មតាពេលមុនតាមខ្ញុំដឹងហ្នឹងណាតាមខ្ញុំដឹងហើយថាយើង គឺជាពុទ្ធសាសនិកម្នាក់ដែរតែយើងធ្លាប់នៅស្រុកខ្មែរចឹងយើងដឹងមុននឹងយើងទៅបួសជាព្រះសង្ឃបាននេះយើងលះបង់ហើយណាកិលេសតណ្ហាសត្វលោកគឺយើងលះបង់អស់ហើយអត់ត្រូវការទាំងអស់ គឺថាយើងគឺថាអត់មានត្រូវការអស់យើងពាក់សុខចិត្តទៅពាក់ស្បង់ព័រមៀតគឺយើងលះបង់ទាំងអស់អត់ចង់បានអ្វីទាំងអស់ក៏ប៉ុន្តែយើងឃើញប្រសងសម័យបច្ចុប្បន្ននេះគឺប្រសង ចង់បានបំស័ករហូត មានប្រសងខ្លះគង់នៅក្រៅប្រទេសប៉ុន្តែនិមន្តទៅស្រុកខ្មែរដើម្បីទៅពាក់ស័កស្មាតោសម្រាប់ប្រសងអញ្ចឹងខ្ញុំអត់ឲ្យតម្លៃទេម៉េចពេញខ្ញុំសុំអានខ្ញុំខ្ញុំជួបប្រសងដែលមានពាក់អីស័កពាក់អីពាក់អីអត្តនត្រស័កអីខ្ញុំអត់ស្វែងអង្គមខ្ញុំប្រាប់ត្រង់ ខ្ញុំមិនឲ្យតម្លៃទេបើខ្ញុំខ្ញុំអត់ទៅរិះគន់ឲ្យច្រើនអត់ខ្ញុំច្រើនទេព្រោះអីពួកគាត់នឹងនឹងចង្កោមហ្នឹងហើយនឹងគាត់ត្រូវតែធ្វើតាមគេចឹងហើយហ្នឹងអញ្ចឹងទៅយើងវាបាក់អញ្ចឹងទុកចោលបើសុំម្ដុំសិនហ្នឹងហើយខ្ញុំសូមអានខ្មែរសន្តិភាពគាត់ថាចេះសូមអ្នកវិភាគដែលប្រឆាំងនឹងដំណើរទៅប្រទេសភូមារបស់សម្ដេចហ៊ុនសែនដើម្បីទៅជួបសន្តិនិជាមួយមេដឹកនាំយោធាភូមា ដើម្បីបញ្ចប់បញ្ហានយោបាយឲ្យភូមាវិលត្រឡប់មកជួបជុំអាសានអ បង្ក្រប់10វិញចង់និយាយថាម៉េចចង់និយាយថាអឺកន្លែងហ្នឹងតាពិតផ្នែកសន្តិភាពហ្នឹងគឺជាខ្ញុំប្រាប់ទៅវិញគឺគឺជាបុគ្គលដែលមាននិន្នាការខាងរបបក្រុងភ្នំពេញយ៉ាអឺអាស៊ាន10ប្រទេសគម្រប់10ប្រទេសវាមិនចាំបាច់ទេ9ប្រទេសក៏ធ្វើបានដែរតែសំខាន់ហ៊ុនសែន គាត់ខ្លួនឯងនេះគឺជាបុគ្គលម្នាក់ដែលកំពុងសម្លាប់នៅលទ្ធិប្រជាធិបតេយ្យតើគាត់មានសមត្ថភាពណាគាត់ទៅអាចជួយភូមិមាបានតើគាត់មានសមត្ថភាពឯណាការដែលគាត់បានធ្វើប្រធានអាស៊ានគឺជាការវិលជុំមិនមែនដោយសារគាត់នឹងគឺជាបុគ្គលមានសមត្ថភាពណាទទួលបាននៅការគ្រប់គ្រងឲ្យធ្វើជាប្រធានអាស៊ាននោះមិនមែនទេបានធ្វើប្រធានអាស៊ានដោយសារវិលជុំទេវាដល់ពេល មិនមែនគាត់មានសមត្ថភាពគាត់មានសមត្ថភាពទេហើយគាត់ខ្លួនឯងបុគ្គលហ៊ុនសែនខ្លួនឯងហ្នឹងណាគឺជាបុគ្គលដែលកំពុងសម្លាប់នៅលទ្ធិប្រជាធិបតេយ្យដល់រឹសរលួយដល់គុលរលួយដល់រឹសខាងក្រោមណាកំពុងតែធ្វើឲ្យពលរដ្ឋខ្មែររងគ្រោះយ៉ាងដំណំកំពុងទទួលនៅទរណកម្មជាបន្តបន្តពីសហគមន៍អន្តរជាតិតើគាត់មានមុខឯណាគាត់មានសមត្ថភាពឯណាអាចទៅជួយឲ្យពួកភូមិមានបាន ការដែលគាត់ទៅវិញទៅភូមិមានហ្នឹងណាស្មើនឹងគាត់ទៅរួមក្តីគ្នាជាមួយនឹងមេដឹកនាំផ្ដាច់ការមេដឹកនាំដែលមានបាត់ដៃប្រឡាក់ឈាមដូចជាគាត់អញ្ចឹងសម្លាប់ពលរដ្ឋភូមិមានបន្ថែមទៀតទេគាត់កំពុងតែបង្កើតនៅ ការសម្លាប់នៅលទ្ធិប្រជាធិបតេយ្យនៅប្រទេសភូមិមានថែមទៀតឥឡូវយើងឃើញមាន3ប្រទេសហើយដែលចេញមកប្រឆាំងនៅ ក្នុងសហគមន៍អាស៊ាននឹង អត់គ្រប់គ្រងឲ្យមានវត្តមានមេដឹកនាំមានងលាំងចូលទៅក្នុងអាស៊ានទេហ៊ុនសែនកំពុងតែបំផ្លាញកំពុងធ្វើឲ្យអាស៊ាននេះបែកប្រេះបើខ្ញុំគិតចេះវិញម៉ែក្មេងខ្ញុំគិតថាហ៊ុនសែនកំពុង តែយកឱកាសហ្នឹងណាទៅតំណែងតំណងជាមួយភូមាប្រទេសដែលដូចដោយហ៊ុនសែនកាន់កាប់ចឹងយក អំណាចទៅគ្រប់គ្រងទៅធ្វើបាបគេកាប់សម្លាប់គេ តាំងខ្លួនជាជាជាប្រទេសអស់ចាស់ អញ្ចឹងហ៊ុនសែនកំពុងតែចង់មានតំណែងតំណងត្រឹមត្រូវដើម្បីឲ្យអាអាគមនីផ្ដាច់ការអាគមនីរបស់ហ៊ុនឲ្យរឹកមាំណាមិនមែនចង់ទៅរកដំណោះស្រាយចង់ទៅពង្រឹងអំណាចផ្ដាច់ការហ្នឹងដើម្បី តែក្រាញ់អំណាចប្រទេសរៀងរៀងខ្លួនបន្តទៅទៀតគេកំពុងធ្វើការជាមួយគ្នាធ្វើយ៉ាងម៉េចជួយគ្នាទៅវិញទៅមកដើម្បីនឹងបន្តតំណែងទៅទៀតហ៊ុនភូមិជួយហ៊ុនសែនហ៊ុនសែនជួយភូមិថៃជួយហ៊ុនសែនហ៊ុនសែនជួយថៃដើម្បីតែ ពង្រឹងអំណាចផ្ដាច់ការហ្នឹង បន្តទៀតខ្ញុំឃើញខ្ញុំចង់ប្រាប់ត្រឡប់ទៅអ្នក comment នឹងវិញណាអឺអាស៊ាននឹងកើតឡើងដំបូងមាន តែ5ប្រទេសទេណាមានតែ5ប្រទេសទេ ដែលគេបានធ្វើដំណើររហូតរីករីករីកធំធាត់រហូតដល់10ប្រទេសហេតុអីក៏គេអាចធ្វើដំណើររហូតមកដល់សប្តាហ៍នេះបានយើងសួរតែអ្នកនឹងវិញយើងឲ្យពិសេសគឺសួរសួរសួរត្រឡប់ទៅក្បាលហ៊ុនសែនវិញ ហ៊ុនសែនថាលុះត្រាតែ10ប្រទេសទៅហៅអាស៊ានហើយចុះពីកើតដែលគេបង្កើតដំបូងមានតែ5ប្រទេសនោះមិនហៅថាអាស៊ានទេអេខ្មែរទៅមិនចូលក្រៅគេណាហ៊ុនសែនអីក៏និយាយចេញមកភ្លើពេកចឹងហ៊ុនសែនណាល្ងងមធ្យមឯងងុំភ្លើយកដឹងអីចំការដែរអាស៊ានគេបង្កើតមកដែលគេចេញអំណោមកតាំងពី5ប្រទេសនឹងមិនហៅថាអាស៊ានទេហ៎ឬមួយតើបានតហ៊ុនសែនតកម្ពុជាចូលដល់ប្រទេសនឹងមិនហៅថាអាស៊ានហ៎ ចឹងបានគេថាល្ងងវាអត់វាអត់បញ្ហាទេតែបញ្ហាខ្លួនឯងភ្លើល្ងងទូហើយតាំងខ្លួនឯងអ្នកចេះបញ្ហាដែលហ៊ុនសែនទៅទៅទៅប្រឹងប្រយុទ្ធបតោងឲ្យយកភូមិមាមកនឹងចង់ជួយយឹតយងយឹតយងមេផ្ដាច់ការដូចគ្នាចង់ជួយស្រោចស្រង់មីងងលៀងតែនឹងគេតំណែងតំណងគេពង្រឹងអំណាចរៀងៗខ្លួនដើម្បីយកអំណាចបន្តបន្តចៅធ្វើបាបគេតទៅទៀតណា បើអញ្ចឹងទេមិនមែនភ្លាមភ្លាមមិនមែនលួចផ្ដាល់លួចឲ្យឲ្យមីគុំលៀងទេបងបងថាការឲ្យមីគុំលៀងដើម្បីនេះប្រទេសខ្លួនឯងកំពុងតែវេទនាក្រលហេមរហាមទៅផ្ដាល់ឲ្យគេខ្លួនឯងតោះរស់ខ្លួនឯងស្រួលផងចឹងបាទថាមុននឹងហ៊ុនសែនហាមុននិយាយហ៊ុនសែនឯងគួរតែហៅទីប្រឹក្សាប្រហែល3បាន3000នាក់ហ្នឹងមកតម្រៀបក្បាលគោះក្បាលសួរហើយអាទីប្រឹក្សា3000ហ្នឹងត្រូវតែប្រាប់ថា សម្ដេចសម្ដេចឯងនិយាយចឹងភ្លើពេកហើយឯងមិនដឹងអាស៊ានហ្នឹងគេចេញដំណើរមកតាំងពី5ប្រទេសគេហៅអាស៊ានរួចទៅហើយមិនមែន9ប្រទេសហៅអាស៊ានមិនកើតទេមិនឯក្មេងប្រទេសធ្វើការមិនកើតទេ តាមតាហ៊ុនសែនអាទីប្រឹក្សាប្រហែល3000នាក់ហ្នឹងហើយដេញក្បាលចោលអស់យកយើងពីរនាក់ទៅល្អជាង អត់ស៊ីប្រាក់ខែអត់អត់អត់ស៊ីប្រាក់ខែអត់តែធ្វើខុសដាក់ក្បាលមកបោះពោកធ្វើខុសដាក់ក្បាលមកបោះពោកយកបោកហ៊ុនសែនដេញពីព្រឹកស្អានឹងចោលឲ្យអស់អត់ត្រូវការឯណាហើយយកខ្ញុំទៅពីរនាក់ទៅពួកយើងអត់ចេះអ្វីអ្វីដែលយើងចេះគឺយើងប្រកាន់ភ្ជាប់នឹងសិទ្ធិមនុស្សគោរពតាម23ដុល្លារ91ឯងគឺឈ្នះឯងចំណេញទាំងប្រទេសចំណេញទាំងពលរដ្ឋចំណេញទាំងប៉ែកអាស៊ីហ្នឹងហើយមានឈ្មោះបោះសម្លេងទៀតគេទទួលស្គាល់ទៀត ត់មានចាំបាច់ធ្វើអ្វីច្រើនទេរូបមន្តគេដាក់ឲ្យហើយ23ដុល្លារ91មានច្បាប់អ្វីខ្លះមានអ្វីខ្លះគ្រប់ទៅតាមនឹងទៅមានទៅខុសស្អីអឺតាមពិតមីងអងលៀងខ្លួនឯងហ្នឹងបើសិនជាវាអាចងើបបានណាណាបើវាអាចងើបបានក៏វាយកស្បែកជើងវាយក្បាលហ៊ុនសែនដែរពួកអីរាល់ថ្ងៃគឺខ្ពើមល្អើមហ៊ុនសែនប៉ុន្តែដោយសារមីងអងលៀងហ្នឹងវាដល់បាបទៅហើយអត់ជំរឿបានសុកចិត្តឈរ ណាសុកចិត្តឈរឲ្យហ៊ុនសែនមកឈរទៅនឹងបើតាមធម្មតាណាអាមីងងលៀងនឹងក៏វាមិនចង់ឲ្យហ៊ុនសែនមកឈរក្បែរវាដែរពួកគេឈ្មោះដល់អាសោកដល់ស្អុយលើកម្រង របស់ហ៊ុនសែនណាគ្មានអ្នកណាចង់ឲ្យឈរចិត្តទេគ្មានអ្នកណាចង់ឲ្យអង្គុយចិត្តទេ បងប្អូនមានឃើញរូបភាពមួយដែលហ៊ុនសែនអង្គុយលើកប៉ាល់ទេអស់មានគូចែកគ្នាលហឹងហ៊ុនសែនអង្គុយមកមកម្នាក់ឯងមើលទៅចាគេទុកកៅអីមករវែងហ៊ុនសែនឲ្យតលាយគេសុកចិត្តអង្គុយបជ្រៀតគ្នានៅក្រោយអត់ដឹងខ្លួនទេ ណាគេស្អប់យើងដល់ថ្នាក់ណាបងព្រៀបអ៊ីនអើយឥឡូវណាអូនម៉ាក់ម៉ាក់ក្មេកហៅអត់បានទេខុសបំរាមអញ្ចឹងត្រូវពត់ឥឡូវម៉ាក់ម៉ាក់វាយម៉ាក់ថាណូហើយអត់ឲ្យហើយចឹងទេម៉ាក់ម៉ាក់ធំថាណូក្រុមឈួតប្រចាំក្រុមរត់ចោលស្រុកពួកឯងនឹងអត់ទាន់ដឹងថាមូលហេតុអ្វីថាពិភព ណែអឺពួកណែបើថាពួកពួកអញនឹងពួករត់ចោលស្រ័យនិយាយចឹងហើយហែងជេរកូនចៅក្រុមគ្រួសារហ៊ុនសែននៅនៅខ្ញុំណាពួករត់ចោលស្រ័យខ្ញុំសុំនិយាយតិចណាខ្ញុំសុំនិយាយតិចណាប្រទេស ណាក៏ដោយតែគេរត់ចោលស្រុកកុំថាមេដឹកនាំល្អមេដឹកនាំកំរួកក្រិចក៏គ្រប់លេរឆាហ្នឹងឯងបានគេរត់ចោលស្រុកអាប៉ាភ្លើមិនមកពីពួកយើងចង់រត់ទេវាមានមូលហេតុណាបើថាពួកយើងចោះរត់ចោលស្រុក ចុះហេតុអ្វីពលរដ្ឋខ្មែរប្រទេសខ្មែរចំណាក់ស្រុករាប់លានអ្នកទៅធ្វើការនោះមូលហេតុអ្វី មេហៃមានវាឡយបានពលរដ្ឋរាប់លានអ្នកទៅទៅចេញទៅរកការងារធ្វើក្រៅប្រទេសនោះណាមូលហេតុមកពីមេហៃវាគំរក់វាដេរឆានវាល្ងងវាខ្លៅវាតោកយ៉ាវាវល់ហើយអញទៅនៅក្នុងស្រុកយ៉ាងម៉េចឥឡូវអញចង់ចូលស្រុកវិញមានសមត្ថភាពមានការងារអញធ្វើអត់ថាមិនបាច់ពួកអញទេពួកអញនៅក្រៅប្រទេសប្រាក់ខែថ្លៃអីមិនបាច់ទេ ពលករនៅស្រុកថៃប្រមូលគាត់ទៅវិញរົບការងារគាត់ធ្វើប្រាក់ខែបាននៅប្រហែលថៃគឺគាត់មកវិញគាត់អត់ចង់ទៅថៃទេមានសមត្ថភាពអត់ហើយបើអត់មានសមត្ថភាពកុំដៀលគេកុំជេរគេថាគេរត់ចោលស្រុកមកពីមេហែងវាគំរក់អញ្ចឹងអាគំរក់អត់តន់ដឹងខ្លួនគេរត់ចោលស្រុកអត់តន់ដឹងខ្លួនទៅអួតទៀតអាបកាច់យកហ៎ហើយអត់ចាស់ណាស់ហើយ វិមាលីថាចេះបើចង់លោកដៃក្នុងរឿងនយោបាយលាសញ្ជាតិសិនទៅនិយាយចង់ប្រយ័ត្នប្រយ័ត្នអូនប៉ុននិរដ្ឋដាក់ដាក់យ៉ាក្បាលមិនផ្កាច់ថៃស៊ីផាតនេះវាដាក់យ៉ាក្បាលអូនប៉ុនមីរដ្ឋអីសិតតែសញ្ជាតិពីរណាវាឈួតនិយាយភ្លើចឹងជួយដែរហើយថាម៉ណែតអាយុសញ្ជាតិម៉ានម៉ណែតមិនសញ្ជាតិពីរមួយណាហើយថ្ងៃដឹងហើយមួយទៀតម៉ាលីដឹងឯមហាក្សត្រយើងសញ្ជាតិ3ព្រះមហាក្សត្រយើងសញ្ជាតិ3 កុំភ្លោណាហើយស្ដាច់ខ្មែរមីម៉ាលីមីម៉ាលីយីថ្ងៃទៅដោប្រគុណគេហើយនៅ4ម៉ោងហ្នឹងតែគេបោតក្បាលសក់ថ្ងៃទៅដោប្រយ័ត្នណាទៅដោប្រគុណអាហ៊ុនសែនហ្នឹងណានៅច្រៃតោប៉ុណ្ណាពីមុននេះឈួតមហាសាច់ខ្មែរផងបងខ្ញុំសូមអានខមមិនបងមិនសាច់ណានយោបាយចិនចង់បានគ្រប់គ្រងសមុទ្រចិនខាងត្បូងម្លោះហើយចិនខំចាប់ហ៊ុនសែននិងភូមាដើម្បីកុំឲ្យអាស៊ាន រួមគ្នា សម្រេចនយោបាយអាស៊ានតែមួយ អាចចឹងបងចាចិនប្រើគ្រប់វិធីក្នុងការគ្រប់គ្រងអាស៊ានចិនប្រើគ្រប់វិធីចង់គ្រប់គ្រងអាស៊ានហើយហ៊ុនសែននេះមិនមែនលើកទី1ទេដែលហ៊ុនសែនកោអាស៊ានឥឡូវត្រូវបានធ្វើប្រធានទៀតហ៊ុនសែនកាន់តែកអឺតកតូនតើវាសនានៃការធ្វើប្រធានអាស៊ានរបស់ហ៊ុនសែននឹងអាចបានគ្រប់មួយឆ្នាំទេអាចទេអានេះគឺថាមិនត្រូវទេណា ពួកហ៊ុនសែនគាត់នៅប៉ុណ្្នឹងក្អើតកតោមកចេញមកណាប្រើចរិតក្អើតកតោគឺថាគួរឲ្យខ្ពើមល្អើមអាស៊ានអាស៊ានអាស៊ានអាអង្គហៅអាស៊ីអាស៊ានហ្នឹងឯងហ្នឹងឯងគាត់ថាមិនការងារស្រុកខ្មែរមិនចេះខ្វះធ្វើតែមានអត់អ្នកធ្វើអឺការងារដល់សុំទានគេមកអត់ចេះខ្វះហ្នឹងគេមិនខ្វះការងារបើថាការងារដល់សុំទានគឺថា អូសបោហ្មងរាប់លាននេះអត់ហ្នឹងឯងតែការងារក្នុងរោងចក្រដេក្នុងរោងចក្រអ្វីឬក៏អ្វី ឬក៏សំបីតែទៅធ្វើស្អីគេអាអ្នកលាងចានឲ្យគេក្នុងរេស្តូរ៉ង់បង្រើគេនឹងក៏អត់មានផងពួកឯងពួកគាត់ថាលោកអត់ដាច់ទេអត់ទៅកាទេអ្នកលាងចានចឹងឯងការងារនៅស្រុកខ្មែរអត់ប៉ះមានតែការងារសុំទានដៅជក់កាវហាត់កាវអានឹងបានមានដៅរើសម្រាមដៅរើអេចាយអានឹងបានសបោតែមិនអត់សបោទេសំបីរើអេចាយនឹងអត់មានអត់មានអេចាយទេណានៅស្រុកខ្មែរអត់មានអេចាយត្រូវរើទៅប្រើឡើងនូវល់អស់តែម្ដងហ្នឹងហើយប្រើហ្នឹងហើយ រើសសំបីតអ្នករើសសម្រាប់អត់មានអីចៃរើសហ្នឹងវាអត់មានឯហ្នឹងអត់មានវាចាប់តែមើលអេតចៃវាអត់មានការងារចៃអាយធ្វើយ៉ាងម៉េចមកគ្នាចំណាក់ស្រុកអេអ៊ីយ៉ាប់មែនណាអញ្ចឹងចឹងមកឥឡូវហ្នឹងឥឡូវយើងត្រឡប់មកវិញមកប្រធានបទយើងវិញតកតងនឹងហ៊ុនសែនមុននឹងចង់ស្វែងរកនៅលទ្ធិប្រជាធិបតេយ្យជូនទៅដល់ប្រជាពលរដ្ឋភូមិមេដោះស្រាយបញ្ហាខ្លួនឯងសិនណា ប្រទេសខ្លួនឯងច្បោកច្បល់វល់អាចទេដោះស្រាយអត់ចេញទេឥឡូវនេះកំពុងក្តៅក្តៅនេះបញ្ហាកម្មកកម្មការនី នៅអាណាកាវលដោះស្រាយពួកគាត់ទាំងបានផងដោះស្រាយឲ្យគាត់មិនបានហើយលៀបពណ៌គាត់ទៀតប្រមាថមិនត្រឹមតែលៀបពណ៌ទេ ប្រមាថទៅដល់មើងងាយ ប្រមាថទៅដល់ស្ត្រី ភេទទៀតហើយថោកទាបនៅកម្រិតណាខ្លួនឯងថោកទាបណាខ្លួនឯងថោកទាបកម្រិតនឹងហើយ ចង់តែស្ដារនៅលទ្ធិប្រជាធិបតេយ្យណាម៉ៃໄຟសំទុនសំកាត់តិចសំកាត់ស្រីស្រីសេរីសុកតាហ៊ុនសែនបានធ្វើមេធីមេមេអាសានតំវាយរឹកដូចឆ្កែបានជីឡានមែនតាគ្នាមិនដែរបានធ្វើណោះហ្នឹងហើយនេះស្មាប់អួតដល់ខ្លួនឯងអស់ចាណាការតម្លៃសន40ឆ្នាំគេអួតខ្លួនឯងអស់ចាដល់បានធ្វើជាប្រធានអាសាអាសាហ្នឹងគេធ្វើរឹកលោយគេគេថាគេអស់ចាសម្បើណាអាមនេះល្ងងអាមនេះខ្លាំងចឹងតា ហ្នឹងហើយអញ្ចឹងបានថាមុននឹងចង់ដោះស្រាយបញ្ហាឲ្យគេដោះស្រាយបញ្ហាខ្លួនឯងរួចសិនទៅលាងគូតខ្លួនឯងឲ្យស្អាតសិនទៅណាណោរុយពេលទៅណោពេលធ្វើដំណើរទៅរុយតង្វងតាមតាមរោមគូតឲ្យស្អុយរលួយលើកកម្រងទៀតគាត់ត្រូវក្បាលនឹងដបទឹកត្រីដបដាក់នោមដាក់អាចរបស់ប្រជាពលរដ្ឋភូមិមានណានឹងក៏ប្រាប់ទៅហើយណា កុំណាធ្វើបាបពលរដ្ឋខ្លួនឯងប៉ុណ្ណឹងហើយណាកុំចង់នាំយកការឈឺចាប់នេះទៅឲ្យពលរដ្ឋភូមិទៀតពលរដ្ឋភូមិអត់មានទទួលស្វាគមន៍ជាមួយហ៊ុនសែនឯងទេណាខ្ញុំចង់ប្រាប់ទៅអញ្ចឹងអ្នកឯងកំពុងតែរួមដៃជាមួយនឹងអក្រតជនណាបង្កើតការឈឺចាប់ឲ្យពលរដ្ឋភូមិថែមមួយកម្រិតទៀតហើយពលរដ្ឋភូមិអត់ស្វាគមន៍នៅ អំពើថោកទាបរបស់អ្នកឯងទេ នេះចង់ទៅជួយស្ដារនៅលទ្ធិប្រជាធិបតេយ្យឲ្យពលរដ្ឋពលមានិយាយបផ្លើចង់កើតទៅនិយាយចេញដែរដោះស្រាយតែបញ្ហាឯងដោះស្រាយមិនចេញផងគាត់តែរឿងទូចមួយណាបញ្ហាកម្មករដែលកំពុងកត់ក្តៅកគុកនៅស្រុកខ្មែរនេះដោះមិនចេញផងណាហើយចង់ខ្លួនឯងនៅតែដោះស្រាយឲ្យភូមិមាយី អាសានតំអាសុំតែអាសានតំអាសុំទៀនមិនត្រូវម៉ែក្មេងអាសានតំអាសុំទៀនតំអាសុំទៀនអាសៀនតំអាសៀនតំអាសុំទៀនណាដឹកនាំ40ឆ្នាំដើរទៅសុំទៀនគេមកធ្វើមាន បានទៅឯណាអស់ចាហើយតិចបានធ្វើបានបានធ្វើជាមេដឹកនាំអាស៊ានសុំទៅសុំលុយគេទៀតថោកទៀមណាធ្វើជាមេដឹកនាំធ្វើធ្វើជាប្រធានអាស៊ានទៅទៅកេះកេះសុំលុយគេទៅសុំលុយកូនចៅសុំជំនួយសុំអីនោះថោកទៀមណាធ្វើមេដឹកនាំធ្វើជាធ្វើប្រធានណា ថោកទាបណាកុំថោកទាបពេកណាអូខេឥឡូវតកតើនឹងរឿងដែលថាខ្ញុំចង់ឆ្លើយតបខ្ញុំឆ្លើយតបប៉ុណ្ណឹងណាហើយបន្តពីនឹងមកខ្ញុំទុកឲ្យកូនភាសាខ្ញុំក៏ឆ្លើយតបខមមិនចោះឯណាចង់ចូលមកខមមិនកូនខ្ញុំលេងម្ចាស់ដៃហើយណាបីសាច់ប្រុសអីមិនមែនខ្មែរទេ កុំចេះតែនិយាយផ្ដេសផ្ដាស នាងកាពីឯងរកអាម៉ងចិញ្ចឹមឲ្យមើលកូនដឹងស្អីទេមីមីអីមីអីមីមីម៉ាលីមីហងឯងគ្មានដឹងកិច្ចប្រវត្តិអញទេកុំមកជិះក្បាលហាថ្ងៃមួយរឿងអញខ្ញុំក្បាលនឹងឯងនឹងកោគេបោចសក់យកទៅជួបប្រគល់អាហ៊ុនសែនទៅហើយសុទ្ធក្បាលថ្ងៃគេយកជួបប្រគល់គេណាហ្នឹងហើយពួកបាថ្ងៃឈួតចឹងឲ្យវល់មីវល់ហើយមីវល់ ពួកមីហងឯងពួក7មករាហ្នឹងគ្មានស្គាល់ដូចមួយដេចដែលហៅថាលទ្ធិប្រជាធិបតេយ្យទេគឺស្គាល់តែអាកុម្មុយនីសយកយកអាពាក្យកុម្មុយនីសយក មករិះគន់គេពួកហងឯងហ្នឹងយកមករិះគន់គណៈបពប្រឆាំងមិនត្រូវបើគណៈបពប្រឆាំងអត់តមានអំណាចទៅធ្វើអ្វីឲ្យខូចឲ្យខាតបំផ្លាញវាអត់មានវាអត់មានតែគណៈបពប្រឆាំងពលរដ្ឋមាន1000ចម្ពោះដែលត្រូវរិះគន់អារដ្ឋថាបាលរដ្ឋថ្ងៃហ្នឹងឯងដឹងអត់ បើក្របភ្នែកមើលពិភពលោកប្រទេសដែលគេប្រកាន់ជាតិបតីសួរថាតើមានពលរដ្ឋណា ដែលគ្រប់គ្រងបកកាន់អំណាចគេមករិះគន់វាយប្រហារបពប្រឆាំងវាអត់មានណាបើក្របភ្នែកមើលមីខ្លៅអាខ្លៅពួកអាសណ្ដានកប់7មករាអញសង្ស័យថ្ងៃយួននេះបានថ្ងៃអញ្ចឹងណាព្រោះយួនក៏កើតក្នុងស្រុកខ្មែរច្រើនណាយួនវាកើតក្នុងស្រុកខ្មែរ វាចេះភាសាខ្មែរវាស្លៀកពាក់ធ្វើជារបៀបខ្មែរប្រពៃណីខ្មែរតាមពិតខួរក្បាលវាជាយួនព្រោះយុទ្ធសាស្ត្រយួនវាអញ្ចឹងវាមិនអាចបង្រៀនខ្មែរឲ្យធ្វើជាយួនបានទេប៉ុន្តែយួនវាខ្លាយជាខ្មែរដើម្បីលេបទឹកដីខ្មែរបានយ៉ាដឹងអត់មីងងៃសមីសន្តានយួនមកមានបានតិចមកលើទឹកដីខ្មែរមានអីគួរអស្ចារ្យមានសន្តានខោកទៀតឯងហ្នឹងពីកយួនឯងហ្នឹងបើគ្រាន់បានតែមានបានលើប្រទេសហងឯងទៅណាមីកម្ពុជាដេរឆានមីកម្ពុជាឆ្លៀនពៀន មីងឯងចេះស្អីបានតែឆ្លៀនពៀនគេហ្នឹងមីកំពុយចោលប្រវត្តិសាស្ត្រណាបើខ្លាំងចេញមុខមកប្រាប់ខ្មែរថាពួកមីហងឯងអាហងឯងហ្នឹងយកអាហ៊ុនសែនធ្វើជាកញ្ជះដឹកនាំប្រទេសខ្មែរដើម្បីលេបទឹកដីខ្មែរប្រាប់ខ្មែរតាមត្រង់មើលបំខ្មែរទាញបកៈកាត់ក្បាលចុយមរាយអស់ឥឡូវហ្នឹងសាមើលកុំមកដេញប្រើយុទ្ធសាស្ត្របោកគេណាយក7មករាមកបោកគេលៀបខួរក្បាលគេណា មានតែខ្មែរភ្លើកក្រងងខ្លៅពកញ៉ាខ្លះទេបែបប៉ាផ្ទើណោះអញមិនទៅភ្លើទេញ៉ាលួនលួនចរិនក៏ថាអញ្ចេះមិនទៅអីអាមិនរុអាមិនរុដំណោះស្រាយឲ្យភូមាទេ គេរកដំណោះស្រាយឲ្យអាស៊ាន អូនិយាយចឹងហ៊ុនសែនហ៊ុនសែនចាប់ដាក់គុកណាមើលសម្លេងហ៊ុនសែនឲ្យច្បាស់ណា នឹងនាំនៅអហ៊ុនសែនបានអះអាងថានឹងនាំមកណានឹងនាំលទ្ធិប្រជាធិបតេយ្យឲ្យពលរដ្ឋភូមាវិញណាមើលណាមើលស្ដាប់សម្ដីហ៊ុនសែនឲ្យច្បាស់ណាប្រយ័ត្នហ៊ុនសែនចាប់ដាក់គុកណាស្អីគេឈ្មោះស្អីគេនេះអូនាងឯងខ្ញុំបែកពេកខ្ញុំសុំតបមីម៉ាលីទីម៉ាលីថ្ងៃទៅខ្វល់រឿងឯកជនអញហ្នឹងអញទៅសៃភាសាក៏ដោយឈួតក៏ដោយពៀលីអាវ៉ាសឯរឿងអញមានពាក់ព័ន្ធរឿងនយោបាយមានជំគួនមានផេក ថ្ងៃបាត់ភ្លើងហ្នឹងហងហ្នឹងហើយឯងថ្ងៃជួយផ្សាយពាណិជ្ជកម្មអីសបើម្លេះហឹមសពុកថ្ងៃសពុកពីម្បាតពីចៃពួក7មករាបើមកតាបានជប់តបអូខេ អញ្ចឹងណាសូហ្វីគាត់លេងចង់តបហើយអញ្ចឹងអរគុណច្រើនបងប្អូនដែលបានចូលរួមតាមដានស្ដាប់យើងខ្ញុំទាំងពីរនាក់តាំងពីដើមដល់ចប់ហើយនៅចុងបញ្ចប់នេះដែរខ្ញុំក៏សូមជូនពរទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរសូមមានសុខភាពល្អនៅឱកាសឆ្លងឆ្នាំថ្មីនេះសូមឲ្យជីគេផុតនៅជំងឺដល់ការសាហាវដែលកំពុងរាតត្បាតពិភពលោកសូមឲ្យសុខសុខភាពល្អទាំងអស់គ្នាមានក្រុងទៅឲ្យឆ្ងាយឲ្យមានក្រុងនាំកូននាំចៅទៅជួបទៅហ៊ុនសែនក្រុមគ្រួសារហ៊ុនសែននិងប្រជាជនប្រទេសជាតិចា៎ ហ្នឹងហើយជូនពរពួក7មករាឈប់ឈួត7មករាទៀតណាហ្នឹងហើយជូនពួកពួកឯងឆ្នាំថ្មីហ្នឹងឲ្យជាជំងឺពួកអាឈួត7មករាហ្នឹងអស់ហ្នឹងហើយកុំឯងក៏បាក់ជេបក្បាលពួកឯងហត់ណាជូនពរបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខនៃចម្រើនហ្នឹងហើយឆ្លងឆ្នាំឲ្យមានសេចក្តីសុខអស់គ្នាមានសុភមង្គលទាំងអស់គ្នាគ្រប់ក្រុមគ្រួសារខ្មែរទាំងអស់គ្នាហើយនឹងរឹងយើងរងចាំ នឹងរឹងរងចាំថ្ងៃមួយគឺដកសំពងណាអាពួកអំពិលមករាណាដែលវាតបជាកំណើដាក់ក្បាលវាមកស្ដីជើងម្នាក់ទៅណាឲ្យឈប់ឈួតតែវាឈួតនឹងអំពិលមករាគឺវាខាតវាទាំងអស់គ្នានឹងឯងហេយ៉ាងអរគុណច្រើនបងប្អូនអរគុណច្រើនជម្រាបលាបាយបាយកូនម៉ែ